قم في الفجر نشيطا وابدأ حين تقوم بذكر الله وتوضأ بنشاط هيا لا تستصعب برد مياه واستقبل قبلتك وكبر لا إسلام بغير صلاة صل بإخلاص وخشوع وانوي العمل لوجه الله واعلم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 السلام عليكم ورحمة الله وبركاته الحمد لله បងប្អូនសាសនិកអ៊ីស្លាមជាទីគោរពនិងជាទីនឹករលឹកថ្ងៃនេះគឺអ៊ីនសាអល់ឡោះគឺយើងជួបគ្នានៅក្នុងកម្មវិធីណាត់វ៉ាការពិភាក្សារំលឹកចែករំលែកអំពីច្បាប់អ៊ីស្លាមអាហ្គមាអ៊ីស្លាមរបស់យើងដើម្បីជាការរំលឹកដាស់តឿន ដល់សាសនិកឥស្រាអលរបស់យើងនៅក្នុងសហគមន៍នៃប្រទេសជាណាចក្រកម្ពុជាក៏ដូចជានៅបណ្ដាប្រទេសនានាដែលកំពុងតែទស្សនានិងការតាមដានការផ្សាយរបស់គេអัลฮัมឌីលឡាប្រធានបទរបស់យើងថ្ងៃនេះគឺយើងលើកឡើងតាក់ទងទៅនឹងការទំនាក់ទំនងរាប់សាច់ញាតិឬក៏យើងហៅថាសាច់សាលោហិតហើយ មានភាសាមួយទៀតដែលគេហៅថាសិរតុររហីមជាមួយនឹងការលើកឡើង នៅគ្រោះថ្នាក់និងការប្រមានការគម្រាមអំពីការកាត់ដាច់កាត់កាត់កាលគ្នាឬក៏មិនរាប់រកគ្នានៅក្នុងសាសនាឥស្លាមតែពិតនេះគឺជាបទបញ្ញត្តិមួយដែលអល់ឡោះសុបហានហូតាឡាបានជំរុញប្រើប្រាស់បានប្រើដល់សាសនាឥស្លាមទាំងអស់ឲ្យឲ្យមានការរាប់រកគ្នា យើងដឹងហើយថាអ៊ីស្លាមគឺជាសាសនាមួយដែលប្រកាន់នូវការគោរពស្រឡាញ់ទូយ៉ាងដូចជាអល់ឡោះសុបហាតាឡាបានមានបន្ទូលនៅអល់កុរអានការីមថាអ៊ីនណាមលមូមីនូនអ៊ីខ្វ៉ាពិតប្រាកដណាស់អ្នកអ៊ីម៉ានគឺជាបងប្អូននឹងគ្នាអ្នកដែលមានជំនឿចំពោះអល់ឡោះសុបហាតាឡាជាបងប្អូននឹងគ្នារហូតដល់គេឲ្យឈ្មោះថាបងប្អូនអ៊ីស្លាម Hadisnya Nabi sallallahu alaihi wasallam ambil besar dalam hadis Abi Hurairah radhiyallahu anhu man kana yu'minu billahi wal yawmil akhir វលយសិលរ៉ហ៊ីម៉ានេះណាហើយដែលជឿពីមិននឹងអល់ឡោះសុបហានតាឡាថ្ងៃអាខិរ៉ាត់ចូលឲ្យគេផ្សារភ្ជាប់សារ៉ហ៊ីមសាច់សាលោហិតនិងសាច់ញាតិរបស់គេអញ្ចឹងកំថាឡើយជាពោះមួយដែលមិនមែនជាសាច់ឈាមបងប្អូនតែផ្ទុយទៅវិញអឺត្រឹមតែជាអ្នកដែលមានកិលម៉ាឡាអ៊ីឡាហ៊ីឡោះគឺត្រូវបានចាត់ទុកជាបងប្អូនពុំមួយស្រាំជានេះទៅទៀតអ្នកដែលមានជាប់សាច់ឈាមបងប្អូនរបស់យើង គឺគេឲ្យឈ្មោះថាសិលាតុរ៉ហ៊ីម អ្នកដែលមានជាប់ខ្សែសារលិខិតជាមួយគ្នាអញ្ចឹងអ៊ីស្លាមបានយកចិត្តទុកដាក់បំផុតក្នុងការឲ្យយើងផ្សារភ្ជាប់នៅសិរតុរហីមឬក៏រອບរកសេចក្ដីនេះអញ្ចឹងនៅក្នុងរចនានេះគឺយើងនឹងលើកឡើងនៅធានបទពីផតិឡាត់នឹងការយល់នឹងការភាពគ្រោះថ្នាក់នៃការកាត់ការគ្នាហើយយើងមានវិក្កាមចូលរួមនៅក្នុងយុគនេះគឺអ៊ូស្តាតម៉ាសូរអាប់ឌុលឡាសាមហាម៉ាត់ហាសាន់និងសាទលុកម៉ានយូសុបខេត្តកោះកុង ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរជាកិច្ចចាប់ដើមខ្ញុំសូមជួបជាមួយនឹងប្រសើរបានសូរសាឡាមអាឡៃគុំវ៉ារ៉ាហ្មតុលឡាវ៉ាអាឡៃមសាឡាមរ៉ាហ្មតុលឡាបរ៉ាកាតុអាយ៉ាគុំឡាសេខម៉ាន់សូរកៃបហាលោកសុខសប្បាយទេទួនអាយ៉ាកឡោះណះណាប៊ីខៃរអល់ហាំឌុលឡាសិហាវលអាហ្វីយ៉ាហាំឌុលឡាហាំឌុលឡាអឺឃើញថាទូទួលរបស់យើងគឺជាធនធានដ៏កម្រដូច្នេះហើយសក់ទុក របស់ទូតទួនគឺជាការព្រួយបារម្ភរបស់អ៊ុម៉ាត់អ៊ីស្លាមនៅទូទាំងប្រទេសរបស់យើងអញ្ចឹងនៅក្នុងថ្ងៃនេះគឺយើងមានប្រធានបទមួយដែលយើងនឹងលើកឡើងអំពីការភ្ជាប់សិរតុលរ៉ហ៊ីមការសិរតុលរ៉ហ៊ីមយ៉ាអញ្ចឹងជាយ៉ា ជាកិច្ចចាប់ដើមសូមឧស្សាហ៍បង្ហាញពីសារៈគេអ្វីដែលជានិយមនៃសិលតុររ៉ហ៊ីមតើយើងនិយាយភាសាថាសិលតុររ៉ហ៊ីមនេះគឺចង់សំដៅទៅលើអ្វីសូមសំសួតជួយបកស្រាយដើម្បីឲ្យបងប្អូនរបស់យើងបានយល់សុខតល بسم الله الرحمن الرحيم الحمد لله والصلاة والسلام على رسوله الكريم نبينا محمد صلى الله عليه وعلى آله وصحبه أجمعين أما بعد بابون بوم إسلام كتي جروب من كتي ربان آه السلام عليكم ورحمة الله وبركاته السلام ورحمة الله الحمد لله Cirebon yang aku Allah Subhanahu អល់ឡោះជាម្ចាស់បានអ៊ីឌិននិងអនុញ្ញាតចំពោះរូបលោកតលយុគនេះបានអ៊ូស្តារ៉មលីអញ្ជើញចូលរួមនៅក្នុងកម្មវិធីអឺផ្សព្វផ្សាយនៃចំណេះដឹងដែលពាក់ព័ន្ធទៅនឹងច្បាប់ច្បាប់មួយចំនួននៅក្នុងសាសនាអ៊ីស្លាមរបស់យើងហើយសូមអរគុណចំពោះសរមលីផងដែរដែលបានសម្រាប់ធ្វើកម្មវិធីពេលយប់នេះដើម្បីផ្ដល់ឱកាសសម្រាប់ខ្ញុំដើម្បីចូលមកបកស្រាយនៅ ក្រមវិធានបទការទំនាក់ទំនងឬក៏សារផ្សារភ្ជាប់សាច់សលហិតឬក៏ផ្សារភ្ជាប់សាច់ញាតិដែលនៅក្នុងអ៊ីស្លាមអ៊ីស្លាមអ៊ីស្លាមរបស់យើងបានជំរុញអញ្ចឹងមុននឹងខ្ញុំបកស្រាយថាអ្វីទៅហៅថាផ្សារភ្ជាប់សាច់ញាតិនោះឬក៏សាច់សាលហិតនោះ គឺខ្ញុំចង់ប្រាប់អំពីរ៉ាហ៊ីមស៊ីរទុរ៉ាហ៊ីមឬក៏អរហាមរ៉ាហ៊ីមបានន័យថាមុហ្វ្រាត់ជាមុអរហាម ចឹងអរហាមនេះបានន័យថា គឺជាអាឡាកោះជាការឬក៏ករបាដែលយើងភ្ជាប់ពីមនុស្សមួយក្រុមទៅមួយក្រុមនេះតាមយើងនិយមន័យផ្នែកខាងភាសាគឺជាអ្នកដែលមានជាប់សាច់ញាតិជាមួយនឹងគ្នារ៉ហ៊ីមនេះកន្លែងនេះគឺអ្នកដែលជាប់សាច់ញាតិជាមួយនឹងគ្នាអញ្ចឹងនៅពេលណាជាប់សាច់ញាតិជាមួយនឹងគ្នា ដែលនៅក្នុងសាសនាអ៊ីស្លាមគេផ្ដល់និយមន័យថាស៊ីឡាតុររ៉ាហ៊ីមស៊ីឡារ៉ាហ៊ីមគឺយ៉ាអ៊ូឌូអលបិរវលអ៊ីហ្សានគឺអាចថាត្រឡប់នៃការប្រឹងប្រែងព្យាយាមយ៉ាងណាឲ្យបានធ្វើល្អរវាងគ្នានឹងគ្នាយ៉ារវាងគ្នានឹងគ្នាហើយដូច្នេះអឺការផ្សារភ្ជាប់សិលតុររ៉ហ៊ីមឬក៏អអ្វីទៅថាតើសិលតុររ៉ហ៊ីម អ្វីទៅថាអរហាមយ៉ាអញ្ចឹងបើយើងនិយមបើយើងក៏លេចមើលថាអលអរហាមយមវាជាមុខអំពីមុហ្វ្រតរ៉ហ៊ីបអញ្ចឹងយើងនិយាយអំពីភាសាធម្មតាថា ការផ្សារភ្ជាប់សញ្ញានោះការផ្សារផ្សារភ្ជាប់អ្នកដែលជាប់សាច់ឈាមជាមួយនឹងយើងសាច់ឈាមតាមខ្សែស្រឡាយពូជបោឪពុកម្ដាយជាមួយគ្នា ដូច្នេះអ៊ូឡាម៉ាអ៊ីស្លាមគាត់បានបែងចែកនៃការតាភ្ជាប់សិលតុរ៉ហ៊ីមទៅជាពីរចំណុចចំណុចទី1ការរ៉ហ៊ីមដែលជាម៉ារ៉ាំរ៉ហ៊ីមដែលជាម៉ារ៉ាំការតាភ្ជាប់រ៉ហ៊ីមគាត់ជាម៉ារ៉ាំជាអ្នកដែលថាมันអាចយើងជាស្ត្រីឬក៏ជាបុរសរៀបការជាមួយគ្នាបានយ៉ាมันអាចរៀបការជាមួយគ្នាបាន តាមបែបហុកកុំសារ៉ា គឺហុកមស្រៈមិនអនុញ្ញាតតែម្ដងរ៉ហ៊ីមបែបម៉ាហ្រ៉ាំដូចជាឪពុកម្ដាយឬក៏កូនហ៎កូនរបស់ពួកគេឬក៏កូនពោះមួយប្រុសឬក៏កូនពោះមួយស្រីហ៎ទាំងអស់ហ្នឹងគេឲ្យឈ្មោះថារ៉ហ៊ីមខាងទំនាក់ទំនងម៉ាហ្រ៉ាំដែលយើងមិនអាចរៀបពីបាន ហើយធ្លាក់មកក្រោមទៀតដូចជាពោះមួយបង្កើតណាពោះមួយបង្កើតរបស់យើងប្រុសស្រីស្រីប្រុសអានឹងទាំងអស់ហ្នឹងគេឲ្យឈ្មោះថាអឺរ៉ហ៊ីមតាមរយៈបែងចែកទី1គឺរ៉ហ៊ីមម៉ាហ្រាំដែលក្នុងម៉ាហ្រាំដែលយើងអាចរៀបអធិភាពជាមួយពួកគេបានដូចជាអល់ឡោះស៊ុបហានវតាឡាទ្រង់ជាម្ចាស់បាននៅបន្ទូលថា حرمت عليكم أمهاتكم وبناتكم وأخواتكم وأماتكم وخالاتكم គេបានហាមឃាត់ចំពោះពួកអ្នកម្ដាយរបស់ពួកអ្នកកូនកូនរបស់ពួកអ្នកបងប្អូនស្រីរបស់ពួកអ្នកនាស្រីរបស់ពួកអ្នកឬក៏មាឬក៏ប្អូនបង្កើតស្រីរបស់ខាងខាងម្ដាយ អូនបង្កើតស្រីខាងម្ដាយរបស់ពួកអ្នកឬក៏កូនកូនស្រីរបស់ពួកមួយអ្នកសរុបឲ្យខ្លីហាត់ទាំងអស់ហ្នឹងគឺ អល់ឡោះស៊ុបហានតាឡាបានបហារ៉ាមអាហ្នឹងគេហៅថារ៉ហ៊ីមផ្នែកមហរំរបស់យើងដែលមិនអនុញ្ញាតឲ្យរៀបការយ៉ាងរៀបការបានទេ នេះចំណុចទី1ហើយចំណុចមួយទៀតឧឡាម៉ាបានបញ្ជាក់ថា ជារ៉ហ៊ីមដែលមិនមែនជាមហរំ មហាថារ៉ហ៊ីមដែរយើងផ្សារជាប់រុស្ស៊ីទុនរ៉ហ៊ីមជាមួយពួកគេប៉ុន្តែយើងអាចរៀបការជាមួយពួកគេបាននោះឯងគឺអ្នកសាច់ញាតិដែលជាប់មិនមែនដូចខ្ញុំមករៀបរាប់ខាងលើតែដូចជាប់ដូចរៀបរាប់ខាងលើបានន័យថាដូចជាកូនពុះមួយតែថាអីអឺឆ្ដូនមួយជាមួយ នឹងគ្នានឹងក៏វាជាសាច់ញាតិដែរប៉ុន្តែអាចរៀបការជាមួយ គ្នាបាន Ya, ya. Allah subhanahu wa ta'ala ban bencet nong Quran dan bayi ayyeng saab chob nai siratul rahim ni doci Allah subhanahu wa ta'ala wa ulu arham ba'aduhum awla biba' wa kauluhu ta'ala wa atidal kurba haqtahu Allah ta'ala ban firman واتقوا الله الذي تساءلون به والأرحام إن الله كان عليكم رقيبا នេះជាអាយ៉ាត់អាយ៉ាត់ដែលអល់ឡោះស៊ុបហានអតាឡាបានបញ្ជាក់ទាំងអស់នេះចង់ប្រាប់ដល់យើងទាំងអស់គ្នាឲ្យយកចិត្តទុកដាក់ក្នុងការផ្សារភ្ជាប់សិលតុររ៉ហ៊ីមរ៉ហ៊ីមផ្នែកខាងសិលតុររ៉ហ៊ីមដែលអឺដែលគេនិយាយនៅក្នុងនេះគឺសិលតុររ៉ហ៊ីមដែលជាម៉ាស់រំរបស់យើងដូចជាឪពុករបស់យើង ដូចជាម្ដាយរបស់យើងដូចជាតករបស់យើងដូចជាមីរបស់យើងទាំងអស់ហ្នឹងគឺគេហៅថាអឺរ៉ហ៊ីមដែលជាសាច់ញាតិដែល មិនសះរៀបការជាមួយនឹងយើងយ៉ាហើយអឺនៅក្នុងនេះដែរអ៊ូឡាម៉ាបានបែងចែកនៅក្នុងចំណុចទាំងអស់នេះដើម្បីងាយដើម្បីជួយយើងនឹងធ្វើការទំនាក់ទំនងឲ្យបាន ស្របទៅនឹងអ្វីដែលអល់ឡោះស៊ុបហានតាឡាបានកំណត់មកចំពោះយើង ហើយនឹងអ្វីដែលអល់ឡោះហ៊ូតាឡាបានហាមគាត់ចំពោះយើងយ៉ាហើយដូច្នេះនៅទីនោះមួយទៀតចំណុចមួយទៀតមានគេសួរអឺ Sheikh Al Abdul Aziz bin Baz rahimahullah ថាតើគេចាត់ទុកថា អរហាមដែរឬទេដែលសាច់ញាតិខាងប្រពន្ធសាច់ញាតិខាងប្រពន្ធតើគេចាត់ទុកថាអរហាមឬអត់ ព្រោះដែលយើងបានដឹងថាស៊ីរ៉ាតុរ៉ាហ៊ីមអរហាមនេះគឺអ្នកដែលចិត្តជាប់សាច់ឈាមជាមួយនឹងយើងខាងឪពុករបស់យើងខាងម្ដាយរបស់យើងហ៎ហើយនឹងមកក្រោមមកក្រោមដូចជាតកកូនកូនរបស់តកហើយដូចជាមកដល់ពោះមួយរបស់យើង កូនកូនពោះមួយរបស់យើងទាំងអស់ហ្នឹងគេហៅថាសច្ញាតអញ្ចឹងដូចជាមានហាឌីសមួយដែលនប៊ីសល្លោះសឡាមបញ្ជាក់នៅក្នុងប្រធានបទនេះ ដើម្បីបញ្ជាក់ថានិស្ស័យញាតដ៏ពិតប្រាកដនោះដូចជាមាន hadis ដែលគេសួរនប៊ីសល្លោះអាឡៃហ៊ីវ៉ាសឡាំ man abar ya rasulullah qala ummuka qala summa man qala ummuka qala summa man qala ummuka qala summa man qala abaka summa al aqrab fal aqrab hadis ini នាំមកដោយអ៊ីម៉ាមមូស្លីមមានន័យថាគេបានសួរនប៊ីសល្លោះថានរណាដែលខ្ញុំត្រូវធ្វើល្អយ៉ារ៉ាស៊ូលឡោះ ពេលនោះរ៉ាស៊ូលឡោះឆ្លើយថាម្ដាយរបស់អ្នកម្ដាយរបស់អ្នកម្ដាយរបស់អ្នកអញ្ចឹងវាមកថាថាតាមលំដាប់លំដោយនៃការធ្វើល្អហ្នឹងម្ដាយមកមកមីមកអេតក់មកមកដល់ឡើងមកទៅលើទៅអញ្ចឹងបានឧឡាម៉ាថាការសាច់ញាតិហ្នឹងបានន័យថាការផ្សារភ្ជាប់សាច់ញាតិដោយតាមរយៈអ៊ូស៊ុលនិងហ្វូរុហើយឬក៏ហាវ៉ាស៊ីអ៊ូស៊ុលហ្វូរុវហាវ៉ាស៊ីអ៊ូស៊ុលបានន័យថាទៅលើឪពុកយើងតក់យើងមីយើងទាំងអស់ទៅលើ ដល់ពីអ៊ូស៊ូលមកកូនយើងចៅយើងមកក្រោមយើងទៀតមកហើយហាវ៉ាស៊ីបានន័យថាពោះមួយ បង្កើតរបស់យើង ខាងប្រុសខាងស្រីទាំងអស់ហ្នឹងយ៉ាអញ្ចឹងផ្សារភ្ជាប់ក្រោយមកបានណាប៊ីសុលក្រាមថាថាដែលអ្នកធ្វើល្អគឺអម្ដាយរបស់អ្នកហើយគេសួរថាអ្នកណាទៀតយ៉ាស៊ូឡោះណាប៊ីឆ្លើយថាម្ដាយរបស់អ្នកអ្នកណាទៀតយ៉ាស៊ូឡោះម្ដាយរបស់អ្នករហូតដល់ចុងក្រោយទី4ណាប៊ីថាអាបាកាអស់ពុករបស់អ្នកបន្ទាប់មកបានស៊ុមម៉ាល់អក្រប់ហ្វលអក្រប់ហើយមកបានមើលអសាច់ឡារហិតរបស់យើង ជាប់ជាប់ជាប់គ្នាជាបន្តទៀតមកផងដែរចាចាចុះមកតបតបតបមកទាំងផងដែរនៅក្នុងទីមួយចំណុចចុងក្រោយដែលនៅក្នុងទីនេះដែលខ្ញុំបានប្រាប់មិញថាតើពោះមួយខាងប្រពន្ធគឺចាត់ទុកថាអឺជាអរហាមដែរទេនៅក្នុងនេះគឺឡាអូឡាម៉ាក៏ប៉ុន្តែបើយើងក៏លេចមើលការបកស្រាយរបស់ Sheikh Ibn Baz រ៉ាហ្មាឡោះគាត់ថា ពោះមួយខាងប្រពន្ធនោះមិនចាត់ទុកថាអឺអីអរហាមអរហាមឬក៏ក្របាស់ដែលយើងនៅក្នុងនិយាយជជែកគ្នានៅពេលនេះទេយ៉ាអ៊ីណាកោរិសោយ៉ាឡៃស៊ូមីនអរហាមអេហើយអីសញ្ញាតនៃខាងអាកោរົບអាកោរិបខាងសោយះហ្នឹងគឺមិនមែនអរហាមទេយ៉ាងនេះដើម្បីសង្ខេបមកខ្ញុំដែលពាក់ព័ន្ធនឹងជំនុំនេះថាតើនរណាដែលជា សិលទុតអរហាមហ្នឹងគឺអ្នកណាខ្លះគឺដូចខ្ញុំបានប្រាប់ខាងលើនេះវ៉ាឡោះអាឡាមអល់ហាំឌុលឡាសូមថ្លែងអរគុណដល់អ៊ូស្តាម៉ាស៊ូរដែលបានលើកឡើងអំពីថាតើអ្នកណាតោដែលជាអរហាមរបស់យើងដែលចាត់ទុកថាជាសាច់ញាតិនៅក្នុងផ្លូវអ៊ីស្លាម ពីព្រោះយើងនឹងនិយាយអំពី ការផ្សារភ្ជាប់នឹងហុកុំរបស់វា កាលបើសិនជាតកតងទៅនឹងកតបកិច្ចវាយិបនៅក្នុងការផ្សារភ្ជាប់សិលតុររ៉ហ៊ីមគឺយើងសំដៅទៅលើសិលតុររ៉ហ៊ីមដែលទទួលស្គាល់ក្នុងច្បាប់អ៊ីស្លាមឬក៏អ្វីដែលឧស្សាហ៍ម៉ាសូលបានបែងចែកថាសិលតុររ៉ហ៊ីមដែលវាយិបគឺជាសិលតុររ៉ហ៊ីមដែលអ៊ីស្លាមបានចាត់ទុកថាដែលមានពីរផ្នែកដោយតែការដែលគាត់បានលើកឡើងសិលតុររ៉ហ៊ីម សិក្សាលោហិតដែលហារ៉ាមីកាសនិងសិក្សាលោហិតដែលអាចម្ចាស់បានចាតាមការបកស្រាយរបស់ឧស្សាហ៍សំសួរបានមីនេះហើយសង្ឃឹមថាបងប្អូនទាំងអស់ក៏បានស្វែងយល់បានជៀបនៅអ្វីដែល ទូបានឡើងច្បាស់អ៊ីនសាអល់ឡោះពីព្រោះបើយើងបើយើងនិយាយជាភាសាខ្មែររបស់យើងគឺ យើងសំដៅទៅលើសាច់ញាតិតែប៉ុណ្ណោះ ហើយបើអ្វីដែលជាចំណុចចុងក្រោយដែលស្ទើរបានលើកឡើងតកតទៅនឹងសាច់ញាតិអឺថាអករិបសូចាបងប្អូនក៏សាច់ញាតិខាងគុណគឺមិនរាប់ចូលក្នុងសិលតុនរ៉ាហ៊ីមអឺនោះទេគឺជាលក្ខណៈបងប្អូនមូស្លីមីនតាមអ្វីដែលស្ថាប័នលើកឡើងដូច្នេះសង្ឃឹមថាបងប្អូនទាំងអស់នឹងមានការយល់ដឹងហើយជាច្បាស់ក្នុងបញ្ហានេះហើយបើសិនមានអ្វីដែល មិនច្បាស់លាស់គឺ អាចទម្លាក់សំណួរក្នុង comment តកតងទៅនឹងប្រធានបទនេះ inshallah យើងនឹងប្រកល់ជូនទៅដល់មិត្តរបស់យើងដើម្បី ធ្វើការបកស្រាយជូនយ៉ាអឺងាកមកអ៊ូស្តាតលុកម៉ានអឺជុកលុកម៉ានសឡាមអាឡៃគុំអ៊ូស្តាតអឺជាសាយបិទមីក្រូលើបើកវិញសឡាមអាឡៃគុំអ៊ូស្តាត السلام ورحمة الله وبركاته تفضل يا شباب هلو لا لي ده هلو لي لي យ៉ាផតដល់ផតដល់លេងអឺជាស្រ័យមិញហ្នឹងដោយសារលឺកង្ហាលខ្លាំងពេកបិទមីក្រូតិចយ៉ាលេងកង្ហាលអឺតកតងទៅនឹងសិលតុររ៉ហ៊ីមគឺ អ្វីដែលយើងទទួលបានពីការបកស្រាយពីសំណសូត្រគឺយើងបានយល់ច្បាស់អំពីថាតើដែលជាសិលតុរហ៊ីមអញ្ចឹងចង់ឲ្យស្ដាប់លើកឡើងបន្តិចតកតងទៅនឹងថាតើការផ្សារភ្ជាប់សិលតុរហ៊ីមទន្ទឹមនឹងជាកតាបកិច្ចតើហុគមរបស់វាយ៉ាងដូចម្ដេចតើចង់និយាយពីហុគម ដែលផ្សារភ្ជាប់សាច់ញាតិនេះតើយើងបានទទួលផ្លែផ្កាឬក៏ផលប្រយោជន៍អ្វីខ្លះអញ្ចឹងសូមឲ្យស្ដាប់លើកឡើងអំពីហៅថាសមរតផ្លែផ្កាឬក៏យើងហៅថាលទ្ធផលឬក៏ផលប្រយោជន៍នៃការសិរតុររ៉ហ៊ីមបាត់ដល់ Ya Bismillahirrahmanirrahim Alhamdulillah ជាដំបូងអរគុណចំពោះ Allah Subhanahu wa Ta'ala បន្តមកទៀតក៏បានអរគុណទៅចំពោះអ៊ូស្តាតរ៉ាំលីស្ម៉ាអ៊ីលដែលផ្ដល់ឱកាសមកចំពោះរូបលិននៅរាត្រីនេះនៅយប់នេះដើម្បីបកស្រាយតកតងនឹងផ្លែផ្កានៅក្នុងស្ការផ្សារភ្ជាប់សាច់សារលហិតរបស់យើងឬក៏ហៅថាសិលតុរ៉ាហ៊ីមចឹងដែរអល់ហាំឌីលឡាអឺយ៉ាងណាមិញយើងដឹងហើយនៅក្នុងហុកមអ៊ីស្លាមរបស់យើង គឺយកចិត្តទុកដាក់ខ្លាំងណាស់តកតងនឹងការផ្សារភ្ជាប់ សាច់សាលោហិតឬក៏សិលាតុររ៉ហ៊ីមជាមួយនឹងសាច់ញាតិរបស់យើងហើយនឹងក៏មិនមែនជាសាច់ញាតិរបស់យើងអញ្ចឹងអ្វីដែលយើងចង់ផ្ដោតនៅកន្លែងនេះតកតនឹងសាច់ញាតិរបស់យើងជាចម្បងដោយសារបើយើងពិនិត្យមើលផ្លែផ្ការបស់វានៅក្នុងចំណោមការសិលាតុររ៉ហ៊ីមការផ្សារភ្ជាប់នឹងឯងគឺជាមូលហេតុដើម្បីទទួលបាននូវការបោះដេសា អំពីអល់ឡោះស៊ុបហានាហ៊ូវតាឡាទីមួយទទួលបានការបោះដេសា អំពីអល់ឡោះស៊ុបហានាតាឡា ទី2តកតនៅសិលតរហេមវាវាគឺជាមូលហេតុដែលនាំមកនៅរិស្គីមកចំពោះយើងហើយនឹងអាយុវែងសម្រាប់អ្នកដែលផ្សារភ្ជាប់សិលតរហេមយ៉ាទី3សិលតរហេមគឺជាទង្វើមួយដែលអល់ឡោះស៊ុបហានវតាឡាស្រឡាញ់ចូលចិត្តអាម៉ាល់ដែលអល់ឡោះតាឡាចូលចិត្តហើយទី4សិលតរហេមគឺជាមូលហេតុដែលនាំឲ្យយើងចូលសុរ្គារបស់អល់ឡោះតាឡាឆ្ងាយពីភ្លើងនរការបស់អល់ឡោះស៊ុបហានតាឡា ចឹងដែរបើតកតនឹងការសិលតុរ៉ហ៊ីមដែលយើងផ្សារភ្ជាប់សាច់សាលហិតរបស់យើងដែលនាំមកនៅការលុបបាបកម្មបានន័យថាអល់ឡោះតាឡាបោះរិសាយើងនេះគឺជាមជ្ឈបាយដែលអល់ឡោះតាឡាបោះរិសាយើងបើយើងពិនិត្យមើលនៅក្នុងហាឌីសយ៉ាអំពីអាប់ឌុលឡោះប៊ីនអ៊ូម៉ាររ៉ាឌីយ៉ាឡោះអានហ៊ូកាឡាអតនប៊ីសល្លឡោះអាលីវ៉ាសាឡាមរ៉ាជុលហ្វកាឡាអ៊ីនីអស្នបតូហ្សំបានអាស៊ីម៉ាន់ فهل لي من توبة فقال النبي صلى الله عليه وسلم هل لك من أم قال لا قال فهل لك من خالة قال نعم قال فبرها هذه رواه الترمذي والحاكم نجم بين جل أم في سج هذه نه يا أتني ربع هذه دا نام أم في عبد الله بن عمر نه كان من برا مينه بان مجوب النبي صلى الله عليه وسلم دا قط បានសារភាពថាគាត់ពិតជាមាននិសាបាបកម្មដ៏ធំធេងមកគាត់អញ្ចឹងគាត់ចង់រកឱកាសដើម្បីតវ៉ាត់ទៅចំពោះអល់ឡោះសុផាណាហ៊ូអាតាឡាគាត់ក៏បានមកជួបនឹងណាប៊ីដើម្បីឲ្យណាប៊ីចង្អុលបង្ហាញថាតើអាម៉ាល់អ្វីដែលនាំឲ្យគាត់បោះបាបកម្មរបស់គាត់បោះវិសារបស់គាត់អញ្ចឹងក៏បានសួរណាប៊ីសល្លឡោះអាលីវ៉ាសាឡាំដើម្បីគាត់ចង់តវ៉ាត់ណាប៊ីក៏បានសួរទៅកាន់បុរសថា តើអ្នកម្ដាយរបស់អ្នកនៅដែរទេគាត់ថា ម្ដាយរបស់ខ្ញុំបានស្លាប់ហើយអញ្ចឹងនប៊ីក៏បានសួរថាចាស់មីរបស់អ្នកឯងមីងរបស់អ្នកឯងនៅទេគាត់ថានៅដូច្នោះអ្នកឯងធ្វើល្អដាក់គាត់ទៅនោះគឺជា ប្រការល្អដែលអ្នកឯងសន្សំសម្រាប់នៅថ្ងៃអាក្រតអានឹងចំណុចមួយដែលហៅថាវិធីសាស្ត្រនៅក្នុងការបោះឌូសាឲ្យយើងអញ្ចឹងនៅក្នុងចំណោមនោះគឺយើងអឺធ្វើល្អដាក់ មីងរបស់យើងមីរបស់យើងយ៉ាទី2តកតនឹងថាការដែលយើងផ្សារជាប់ស៊ីឡាតុរ៉ាហ៊ីមវានោះគឺជាមធ្យោបាយដែលអល់ឡោះស៊ុបហានវតាឡាផ្ដល់រីស្គីឲ្យយើងអល់ឡោះតាឡាបន្ថែមរីស្គីឲ្យយើងច្រើនតាមរយៈយើងផ្សារជាប់ស៊ីឡាតុរ៉ាហ៊ីម ហើយនឹងធ្វើឲ្យអាយុរបស់យើងកាន់តែវែងបាននឹងធ្វើឲ្យអាយុរបស់យើងកាន់តែវែងសួរថាអល់ឡោះតាឡាបានដាក់កំណត់ឲ្យយើងហើយហើយនៅអាយុបុគ្គលមួយនាក់មួយនាក់ អញ្ចឹងដោយសារយើងធ្វើល្អសិលតុរ៉ាហ៊ីមបែរជាអល់ឡោះតាឡាថែមឲ្យបានថាបដូរនៅការកំណត់របស់អល់ឡោះតាឡាឬចង់បង្ហាញថាអត់បានបដូរទេយ៉ាងណាមិញ Sheikh al Islam Ibn Taymiyyah rahimahullah គាត់បានបញ្ជាក់ថានោះជាការកំណត់របស់អល់ឡោះស៊ុបហានតាឡាដែលយើងមិនបានដឹងអញ្ចឹងការកំណត់មានពីរទី1កំណត់មុតឡុកទី2កំណត់មកៃយិនកំណត់មុតឡុកបានន័យថាទូទៅអាមមានតែអល់ឡោះតាឡាជាអ្នកដឹង តែមកៃយិន ការកំណត់ដែលអល់ឡោះតាឡាប្រាប់ម្លាយកាត់ម្លាយកាត់ដឹងតែប៉ុណ្្នេះលើសពីហ្នឹងគាត់ដឹងអញ្ចឹងការដែលគាត់ស៊ីឡាទូររ៉ាហ៊ីមផ្សារជាប់សាច់សាលោហិតរបស់គាត់នេះមូលហេតុថែមរីស្គីបើយើងគិតថាអល់ឡោះតាឡាដាក់កំណត់ហើយហើយពេលដែលយើងនៅក្នុងពោះម្ដាយកំណត់ហើយមិនទៅថែមទៀតថាវាអត់មានទៅប៉ះពាល់យ៉ាអត់មានប៉ះពាល់នៃការការថែមរបស់អល់ឡោះសុបតាឡាទេដោយសារអ៊ីមូដែលអល់ឡោះតាឡាបានដាក់កំណត់មួយណែគេហៅថាមកៃយិតឲ្យម្លាយកាត់ដឹងតែចំនួនប៉ុណ្ណេះ លើសពីនេះឡាយកាត់ក៏អត់ដឹងទេណាអត់ដឹងទេអញ្ចឹងឡើយហ្នឹងយ៉ាឡើយហ្នឹងចង់បញ្ជាក់ដើម្បីឲ្យវែកវែកឲ្យឲ្យឲ្យទលាយតិចយ៉ាអញ្ចឹងតាក់ទងនឹងការថែមរិស្ទីយ៉ាហើយនឹងអាយុវែងមានហាឌីសអាលីប៊ីនអាប៊ីតាលីបរ៉ាឌីយ៉ាឡោះអានហ៊ូ عن النبي صلى الله عليه وسلم قال من سره أن يمد له في عمره ويوسع له في رزقه ويدفع عنه ميته السوء falyattaqillah wal yasil rahimah. Hadis rawahu Hasim uh, wal Bazzar bi sanad jayyid yani sanad al អញ្ចឹងហាឌីសនេះបានបញ្ជាក់ថានរណានរណាហើយដែលដែលចង់ឲ្យអល់ឡោះស៊ុបហានាហ៊ូវតាឡាបន្ថែមអាយុរបស់គាត់ផ្ដល់នៅអាយុរបស់គាត់ឲ្យវែងបានន័យថាអាយុបានច្រើនណាហើយឲ្យរីស្គីរបស់គាត់មិញឯងបានច្រើនរីស្គីទូលំទូលាយបានន័យថាចង់ឲ្យបានរីស្គីច្រើនចង់បានអាយុវែង ចង់ឲ្យអល់ឡោះសុបហានវតាឡាអឺការពារនៅប្រការអាក្រក់ណានៅប្រការអាក្រក់ដែលគាត់ស្លាប់ទៅហ្នឹងអញ្ចឹងចូលឲ្យគាត់ខ្លាចទៅចំពោះអល់ឡោះជាមួយនឹងឲ្យគាត់ផ្សារភ្ជាប់សាច់សាលោហិតរបស់គាត់ បានទេផ្សារភ្ជាប់សិលាតុរ៉ាហ៊ីមអញ្ចឹងហាឌីនេះបានជំរុញប្រាប់យើងឲ្យយើងផ្សារភ្ជាប់ក៏ដូចឆ្នោតដែរមាន ហាឌីអាណាស់យ៉ាអណ្ណរ៉ាស៊ូលឡោះសល្លឡោះសាឡាមកឡាមិនអហាប់អៃយុបសតឡហ៊ូហ្វីរិស្គី wa yunsa'alahu fi athari fal yasil rahimahu យ៉ាហាឌីសរ៉ាវប៊ូខារីវ៉ាមូស្លីមអញ្ចឹងហាឌីសនេះក៏បានបញ្ជាក់ដែរថានរណាហើយគេមិនហាប់បាអាយុបសតឡូវហ្វីរីស្គីនរណាហើយចង់អល់ឡោះតាឡាបើកអរិស្គីគាត់ពលាយចង់ឲ្យបានរិស្គីច្រើនចង់អល់ឡោះតាឡាថែមអរិស្គីឲ្យគាត់ទៀតហើយចង់ឲ្យគាត់រស់នៅបានអាយុវែងចូលគាត់ផ្សារភ្ជាប់សិលតុររ៉ាហ៊ីម អញ្ចឹងកន្លែងហ្នឹងកន្លែងផ្សារជាប់ជារទូរ៉ាហ៊ីមហ្នឹងបើយើងប្រលេខមើលនៅក្នុង សង្គមរបស់យើងម្ដងថាតើសង្គមរបស់យើង មានដូចណាវីគាត់បាន ប្រាប់ថាមានអ្នកដែលកាត់ផ្លាច់នេះថាមានអាកន្លែងមានហ្នឹងវាធ្វើឲ្យគ្រោះថ្នាក់គាត់ហាក់បីដូចជាគាត់ទី1គាត់អត់ចង់បានអាយុវែងទី2ហាក់បីដូចជាគាត់ពេលណាគាត់ផ្ដាច់សិលាទុរ៉ាហ៊ីមផ្ដាច់សិក្សាលោហិតរបស់គាត់ផ្ដាច់ទំនាក់ទំនងកាត់កាលនេះអញ្ចឹងណា ណាពេលគាត់កាត់ការរបស់បងប្អូនរបស់គាត់ ហាក់បីដូចជាគាត់កំពុងតែឃ្លាតឆ្ងាយអំពីសុទ្ធរបស់អល់ឡោះឃ្លាតឆ្ងាយអំពីការលើកលែងទោសអំពី អល់ឡោះឃ្លាតឆ្ងាយអំពីរីស្គីដែលអល់ឡោះតាឡានឹងផ្ដល់ឲ្យគាត់ហើយនឹងគាត់ឃ្លាតឆ្ងាយនឹងអាយុអាយុដែលអល់ឡោះតាឡានឹងផ្ដល់ឲ្យគាត់អាយុវែងក៏ដូច្នោះដែរតកតនឹងអាម៉ាល់យ៉ាអាយុខ្លីយ៉ាហើយទីចំណុចនៅចំណុចទី3តកតនឹងអាម៉ាល់យ៉ានេះអាហាប់អ៊ុលអាម៉ាល់អ៊ីឡឡោះ អញ្ចឹងការដែលយើងផ្សារភ្ជាប់សិលាតុរ៉ាហ៊ីមនោះគឺជាទង្វើមួយដែលល្អបំផុតណាអាម៉ាល់ដែលល្អបំផុតដែលសាហវត្តតែងតែសួរដល់នប៊ីសល្លឡាមមកសួរដល់នប៊ីអល់ឡោះស្រឡាញ់យ៉ាអាម៉ាល់ដែលអល់ឡោះតាឡាស្រឡាញ់ពេលហ្នឹងក៏មានអ្នកមកសួរនប៊ីសល្លឡោះអាលីវ៉ាសាឡាមថាអាម៉ាល់អ្វីទៅដែលល្អយ៉ារ៉ាស៊ូលឡោះដើម្បីខ្ញុំអាយុលអាម៉ាល់អាហាប់អ៊ីឡឡោះអាម៉ាល់គេដែលអល់ឡោះតាឡាស្រឡាញ់យ៉ារ៉ាស៊ូលឡោះសាហវត្តគាត់ គាត់បានន័យថាគាត់ចង់ដឹងចង់ធ្វើនៅអ្វីដែលល្អមិនថាចង់ធ្វើអាណាមួយដែលឲ្យរួចរួចសិនធ្វើឲ្យបានបានសិនមិនអញ្ចឹងទេណាគាត់ចង់យកអាអាហ្វដលហាអាម៉ាល់អីដែលអល់ឡោះតាឡាស្រឡាញ់អាម៉ាល់អីដែលអាហ្វដលណាប៊ីពេលដែលសាហបាត់បានមកសួរមកកាន់ណាប៊ីសាឡឡោះតាឡាមណាប៊ីក៏បានឆ្លើយថាអលអ៊ីម៉ានប៊ីឡាទីមួយអ្នកឯងត្រូវមានអ៊ីម៉ានទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡា Terima sahabat suhutir ya Rasulullah. Terima iman yang Allah Ta'ala min itid. Nabi ha summa silatul rahim. Terima ini sahab sah luhat ke bahku ini. Heh? Ini hai kuci amal Allah. Mungkin sahabat suhutir ya Rasulullah. Ta amal waida Allah Ta'ala Abu abugadu ilallah. Allah Ta'ala kan Allah Ta'ala sahab. Allah Ta'ala menridah. Allah Ta'ala mencocat. Kala al-ishraku billah. ទីមួយសេរិកនឹងអល់ឡោះតាឡាគឺអល់ឡោះតាឡាអត់ចូលចិត្តក្រោយមកទៀតសាហាបសួរថាយ៉ារ៉ូស៊ូលឡោះមានទៀតទេអាម៉ាល់ដែលអល់ឡោះតាឡាស្អប់ថាមានក្រោយមកនប៊ីក៏បានឆ្លើយថាកទីអតុររ៉ហ៊ីមបានន័យថាការផ្ដាច់សិលាតុររ៉ហ៊ីមអល់ឡោះអក្បាត់អញ្ចឹងយើងមើលអាម៉ាល់ដែលល្អនប៊ីប្រាប់ឲ្យផ្សារជាប់អ៊ីម៉ាននឹងអល់ឡោះផ្សារជាប់សិលាតុររ៉ហ៊ីម អាម៉ាល់ដែលអាក្រក់ គឺការផ្ដាច់សិលតុរ៉ហ៊ីមផ្ដាច់ទំនាក់ទំនងរវាងឪពុកនិងកូន រវាងមានិងក្មួយ រវាង បងប្អូនបការវាងក្មួយនិងក្មួយមេនិងក្មួយសាច់ញាតិរបស់គាត់ណាតក់មីរបស់គាត់កាក់កាសនេះអាហ្នឹងគឺជាអាម៉ាល់ដាអល់ឡោះតាឡាស្អប់អល់ឡោះតាឡាស្អប់ពើបំផុតទាំងពុទ្ធទាំងនោះយ៉ាអាហ្នឹងតកតនឹងបកាដែលអល់ឡោះតាឡាស្អប់ពើ ហើយក៏មានហាឌីសបានបញ្ជាក់តកតនឹងការសិលាតុររ៉ហ៊ីមយ៉ាការសិលាតុររ៉ហ៊ីមគឺជាមូលហេតុមួយដែលនាំយើងចូលសុរហ្គរបស់អល់ឡោះស៊ុបហាតាឡាអល់ឡោះហើយធ្វើឲ្យយើងនឹងរួចផុតអំពីអាសាបរបស់អល់ឡោះតាឡារួចផុតអំពីណារអំពីភ្លើងរាការបស់អល់ឡោះតាឡាមានបណ្ដាសាហាបត់ធ្វើដំណើរជាមួយនឹងណាប៊ីក៏បានសួរយ៉ារ៉ូសូលឡោះចូលប្រាប់ខ្ញុំមកនៅទង្វើដែលខ្ញុំអាចបញ្ជិតខ្លួនរបស់ខ្ញុំ ទៅរកសុររបស់អល់ឡោះហើយធ្វើឲ្យខ្ញុំឃ្លាតឆ្ងាយអំពីនរការរបស់អល់ឡោះតាឡាតើអាម៉ាល់អ្វីទៅនប៊ីក៏បានបង្រៀនប្រាប់ពួកគេទាំងអស់គ្នាឲ្យពួកអ្នកឯងធ្វើតាមការចង្អុលបង្ហាញរបស់នប៊ីដូចជាការគោរពដូចពួកអល់ឡោះមិនត្រូវធ្វើសេរិកត្រូវរក្សាសម្ដេចយ៉ាងត្រូវចេញហ្សាកាតត្រូវផ្សារភ្ជាប់សិលាតុររ៉ាហ៊ីមអេសិតតែនប៊ីបានផ្ដែផ្ដាំតកតនឹងការផ្សារភ្ជាប់នៅសិលាតុររ៉ាហ៊ីមយ៉ាដូច្នោះសិលាតុររ៉ាហ៊ីមនេះយើងឃើញថា វាគឺជានាំមកនៅផ្លែផ្កាច្រើនដល់ដល់យើងមិនអាចទ្វេប្រហែសបានដែលយើងមិនអាចមើលស្រាលបាន ហើយវាក៏នាំអឺគ្រោះថ្នាក់មកចំពោះយើងដែរប្រសិនបើយើងអត់បានរក្សានៅសិលតុរ៉ហ៊ីមយ៉ាវិញតិចសូមអះយ៉ាអរគុណច្រើនទួតយ៉ាហាំឌីឡាអរគុណច្រើនដល់ឧស្សាហ៍លោកម៉ានដែលធ្វើការបកស្រាយពិសេសពាក់ព័ន្ធទៅនឹងតម្លៃ ក៏ដូចជាផលប្រយោជន៍នៃការសិលតុលរហេមអឺបងប្អូនអ៊ីស្លាមជាទីគោរពគឺយើងបានស្ដាប់លើហើយក្នុងការបកស្រាយរបស់អូស្តាតវិគុណរបស់យើងគឺថាសូម្បីតែយើងធ្វើល្អជាមួយគ្នាហើយទទួលបាននៅទាំងប្រយោជន៍លោកីការរອບរការរອບរការឆ្លាញ់គ្នាមនោសចេតនាហើយក៏យើងទទួលបានការអរគុណពីអល់ឡោះតាឡាការឆ្លាញ់ពីអល់ឡោះតាឡាបានដែរ ចឹងនេះគឺជាសកម្មភាពមួយដែលបញ្ជាក់ឲ្យឃើញថាអ៊ីស្លាមគឺជាសាសនាមួយដែលជំរុញឲ្យធ្វើល្អគ្រប់កលៈទេសៈការដែលធ្វើល្អការតអាត់ចំពោះអល់ឡោះសុបហានវតាឡាហើយមិនត្រឹមតែការតអាត់ទៅចំពោះអល់ឡោះជាម្ចាស់ទេថែមទាំងត្រូវធ្វើល្អចំពោះខ្ញុំអល់ឡោះទៀតផងមានន័យថាត្រូវធ្វើល្អចំពោះទៅកាន់មនុស្សលោកហើយនៅក្នុង នោះគឺផ្ដល់អតិភិបទៅលើសាច់សាលោហិតជាមុនហើយជាពិសេសបងប្អូនស្រារបស់យើងដែល ដែលរស់នៅចិត្តគ្នាក្តីបងប្អូនសិក្សាលហិតហើយរស់នៅចិត្តគ្នាទៀតអញ្ចឹងត្រូវធ្វើល្អអញ្ចឹងការធ្វើល្អចំពោះមនុស្សគឺវាមានទំនាក់ទំនងជាមួយ នឹងធ្វើល្អចំពោះអល់ឡោះតាឡាបើថាអល់ឡោះតាឡារីតចំពោះទង្វើបុគ្គលដែលមានការល្អល្អជាមួយគ្នានៅក្នុងការរស់នៅរបស់យើងផងដែរហើយគេថានេះគឺជាតម្លៃដែល អល់ឡោះសុបតាឡាឲ្យ គឺស្រឡាញ់អល់ឡោះតាឡាស្រឡាញ់ហើយ ស្មើទៅនឹងអ៊ីបាដាតស្មើនឹងអ៊ីម៉ានរបស់អល់ឡោះសុបតាឡាអ៊ីម៉ានសិរតុររ៉ហីណាហើយអ្វីដែលស្ដាប់លើឡើងវិញនេះគឺអ្វីដែលសាឡាស្អប់គឺកាត់ការគ្នាកាត់ដាច់គ្នាជាមួយនឹងឈិរិកនឹងអល់ឡោះសុបតាឡាអញ្ចឹងទង្វើទាំងពីរនេះគឺសត្វតែអល់ឡោះតាឡាស្អប់វិញទេបើយើងគិតទៅធ្ងន់ណាស់ការដែលយើងមិនរាប់រកគ្នានេះហើយក៏វាជារឿងប្រសើរបំផុតដែរដែលយើងចេះស្ដាច់គ្នាអឺងាកមកស្ដាប់មកសុទ្ធវិញស្ដាប់អ៊ូស្តាតបសុទ្ធលើស្ដាប់ សូមអឺលើលើអ៊ូស្តាតតកតងទៅនឹងសិលាតុររ៉ហ៊ីមនេះបាញ់មិញគឺឧស្សាហ៍បានលើកឡើងហើយទៅកាន់បងប្អូនទាំងអស់គ្នាថាអ្វីដែលជាសិលាសិលរ៉ហ៊ីមតរ៉ហ៊ីមនេះមានន័យយ៉ាងម៉េចចឹងឧស្សាហ៍បានបកស្រាយហើយថាជាសាច់ញាតិដែលរៀបការបានដែលអាចរៀបការបានក្នុងអ៊ីស្ទីឡាអ៊ីស្លាមដែលហៅថាមូហរ៉មឬក៏អាយ៉ានិបអញ្ចឹងណាប៉ុន្តែឧស្សាហ៍តើយើងគិតថា តើគួរអនុវត្តបែបណាក្នុងការសិរតុលរហីមមានន័យថាមនុស្សម្នាក់ចង់ធ្វើសិរតុលរហីមតើស្ថិតក្នុងរូបភាពបែប ណាខ្លះដែលគេចាត់ទុកថាអ្នកនោះគឺបានផ្សារភ្ជាប់នៅសេសាលហិតរបស់គេនៅក្នុងទស្សនៈនៃសាសនាឥស្លាមរបស់យើងទៅផុតតបសាបិស្មិលឡាហ៊ីរ៉ាហ្មាន់រ៉ាហ៊ីមអัลហាំឌុលឡាយ៉ាអរគុណច្រើនអឺពាក់ព័ន្ធនឹងសំណួរនេះនេះសបញ្ជាក់ថា វានៅក្នុងសាសនាអ៊ីស្លាមរបស់យើងគឺបានជំរុញដើម្បីឲ្យយើងផ្សារភ្ជាប់សិលពុររ៉ាហ៊ីមចឹងខ្ញុំបានបញ្ជាក់ឲ្យថាអ្នកណាដែលយើងគួរតែផ្សារភ្ជាប់អ្នកណាដែលយើងគួរយើងអឺបញ្ជិតខ្លួនយើងទៅឲ្យគៀកនៅក្នុងពួកគេពីព្រោះណាប៊ីសល្លោះអាមុននឹងឆ្លើយនៅក្នុងពាក្យប៉ុនរឿងនេះខ្ញុំចង់លើកឡើងនៅមួយហាឌីសដែលណាប៊ីសល្លោះអាលីវ៉ាសឡាមប្រាប់ថាមិនកានយុមីនូប៊ីឡាហ៍វលយូមីលអាខិរហ្វលយសិលរ៉ហ៊ីម៉ា អ្នកណាហើយដែលមានជំនឿនឹងអល់ឡោះហើយជឿនឹងថ្ងៃអាខិរ៉ាចូលគេផ្សារភ្ជាប់សញ្ញារបស់គេជួយឲ្យគេផ្សារភ្ជាប់សញ្ញារបស់គេអញ្ចឹងតើយោងតាមហាឌីសនេះហើយនឹងអ្វីដែល សំណួររបស់ទូតរំលីសួរថាតើយើងត្រូវធ្វើដូចម្តេចដើម្បីបាននឹងផ្សារភ្ជាប់សញ្ញារបស់យើង ចាចឹងការផ្សារភ្ជាប់សាច់ញាតិរបស់យើង វាមានច្រើន ដែលផ្សារភ្ជាប់សាច់ញាតិមានច្រើន ដូចជាទៅសួរសុខទុក្ខគាត់ជារោះពួកគេឲ្យមានជា ប្រចាំសប្តាហ៍ឬក៏ប្រចាំខែឬក៏ត្រីមាសបានន័យថាយើងកុំដាច់គ្នា ដោយគម្លាតរវាងគ្នានឹងគ្នាដោយប្រើពេលយូរអញ្ចឹងឲ្យយើង ផ្សារភ្ជាប់ដោយសួរសួរសុខទុក្ខគ្នាជារស់គ្នាទំនាក់ទំនងទំនាក់ទំនងយកទំនាក់ទំនងសួរតាមរយៈទូរស័ព្ទតាមប្រមាណរវល់ប្រមាណទៅក៏បានទេទូរស័ព្ទរកគ្នាដែរយ៉ានេះគឺខ្លះអំពីការតាភ្ជាប់ស្រស់នឹងទៀតដូចជា ការផ្ដល់អំណោយ ការលើកទឹកចិត្តទៅចំពោះពួកជូនអញ្ចឹងការផ្ដល់អំណោយ ការលើកទឹកចិត្ត ត្រូវឲ្យមានទៅវិញទៅមកមិនថាយើងអ្នកផ្សារភ្ជាប់រាទុរ៉ហ៊ីមជាមួយបងប្អូនជាមួយសាច់ញាតិជាមួយសាច់ចារហិតរបស់យើងយើងផ្ដល់ឲ្យគេគេផ្ដល់ឲ្យយើងគេហៅផ្សារភ្ជាប់គ្នាផ្សារភ្ជាប់គ្នាទៅវិញទៅមកមានទៅមានមកហ្នឹងផ្សារភ្ជាប់ទេបានណាផ្សារភ្ជាប់យ៉ាតែតាមរយៈ ziarah ទូសពទុកតាមរយៈផ្ដល់អំណោយតាមរយៈសួរបើហៅប្រមាណទេសួរទូរស័ព្ទតាមរយៈសួរតាមគ្នាមិនដែរ ណាឬទៀតតាមរយៈអឺហៅថាសួរសុខទុក្ខដោយតាហ្វឹកពួកអហវ៉ាលើតើគាត់សុខសប្បាយទេតើគាត់យ៉ាងម៉េចទេតើគាត់យ៉ាងម៉េចយ៉ាងណាយ៉ាងណីទៅមានការផ្សារភ្ជាប់នឹងមួយទៀតឲ្យយើងផ្សារភ្ជាប់ដែរសុទ្ធតកោះប្រសិនបើគាត់ជាអ្នកក្រីក្រសុទ្ធតកោឲ្យពួកគាត់យ៉ាបើសិនបើគាត់ជាអ្នកក្រីក្រយើងព្យាយាមសុទ្ធតកោះឲ្យបានអឺតាលទ្ធភាពដែលអាចធ្វើបាន សុតកោះរបស់គាត់ក្តីក្រហើយបងប្អូនយើងត្រូវដឹងថាការសុតកោះឲ្យសាច់ញាតិសិក្សារហិតរបស់យើងនេះវាផលប្រយោជន៍ពីរយ៉ាងដូចជាណាប៊ីសល្លោះអាលីវ៉ាសាឡាមបានបញ្ជាក់ប្រាប់អំពីអឺអ្នកដែលអ្នកដែលទៅសុតកោះឲ្យហ្នឹងចឹងអាហ្វដលសុតកោះយើងសុតកោះឲ្យសាច់ញាតិរបស់យើងដែលជាក្រីក្រសុតកោះឲ្យសាច់ញាតិដែលក្រីក្រចឹងបានពីរចំណុចទី1គឺយើងបានប៉ះឡាសុតកោះដូចជាអ្នកធម្មតា ឡោះកឡៅប៉ះឡាសុលកោះមួយបាន10ដូចគ្នាណាឬច្រើនច្រើនបន្តទៀតចឹងទៅហើយចំណុចទី2យើងបានប៉ះឡាមួយទៀតគឺប៉ះឡាសេតុរ៉ាហ៊ីមយ៉ាប៉ះឡាសេតុរ៉ាហ៊ីមដែលយើងសុតកោះឲ្យហ្នឹងចឹងហើយបានការសុតកោះរបស់យើងនេះបើនៅក្នុងនេះបើសិនបើសាច់ញាតិរបស់យើង ក្រីក្រយើងគួរតែជាយាមសុតកោះឲ្យពួកគាត់ហើយមួយទៀតចំណុចមួយទៀតបើសិនបើ គាត់ជាអ្នកទូធាយើងព្យាយាម កែសម្រួលអតចរិតជាធម៌សិលធម៌របស់យើងហ្នឹងដល់ឲ្យបានទុនខ្លួនចំពោះពួកគាត់ពួកទុនខ្លួនចំពោះអ្នកដែលគេមានជាភាពទូធាជាងយើងហើយយើងត្រូវឲ្យតម្លៃអ្នកណាបងប្អូនរបស់យើងសិទ្ធិសិទ្ធិរបស់យើងហើយយើងត្រូវឲ្យតម្លៃអ្នកដែលមានអាយុច្រើនជាងយើងនៅក្នុងសាច់ញាតិសាច់សារហិតរបស់យើងហ្នឹងណាបានន័យថា ទោះបីថាយើងមានឋានៈជាអ្វីក៏ដោយជួនកាលឡើងយើងមានឋានៈខ្ពស់ខ្ពស់ចឹងទៅមិនធ្វើឲ្យតម្លៃចាស់ទុំនៅក្នុងគ្រួសាររបស់យើងមិនធ្វើឲ្យតម្លៃចាស់ទុំនៅក្នុងហៅថាបុគ្គលរបស់យើងអានោះវាធ្វើឲ្យបាត់បង់វាធ្វើឲ្យមានអឺរើសអើងនៅក្នុងសាច់ញាតិរបស់យើងអញ្ចឹងសាច់ញាតិរបស់យើងទាំងគេឲ្យយើងទន់ខ្លួនទៅរកប្រសិនបើគាត់ជាអ្នកទូធាឬឲ្យយើងឲ្យតម្លៃគោរពគាត់ប្រសិនគាត់ជាអ្នកដែលមានចំណាស់ជាងយើងណា មានអាយុច្រើនជាងយើងនៅក្នុងក្រុមគ្រួសាររបស់យើងក្នុងចំណោមពួកយើងទាំងអស់គ្នាហ្នឹងអើហើយជាមួយនឹងវាមានចរាចរកាលតាមរយៈដល់យើងអឺចែកទៅទ្រព្យសម្បត្តិជួនកាលតាមរយៈដែលយើងគិតមិនដល់កម្លាំងកាយចិត្តរបស់យើងទូកាលអាគ្រប់បែបយ៉ាងនេះគឺគេចង់បញ្ជាក់ថានេះគឺជាផ្នែកផ្នែកមួយផ្នែកផ្នែកនៃការទំនាក់ទំនងផ្សារភ្ជាប់សញ្ញាសាច់សាររហិតរបស់យើងយ៉ាសាច់សាររហិតរបស់យើង ចឹងការធ្វើទាំងអស់ហ្នឹងការសួរសុខទុក្ខការផ្ដីសួរដំណឹងតាមគេតាមការសិទ្ធិកោះតាមការទូរស័ព្ទសួរអំពីស្ថានភាពរបស់គាត់ជឺឬក៏ជាយ៉ាងណានេះទាំងអស់ហ្នឹងគឺបញ្ជាក់ថានោះហើយយើងបានបំពេញហើយយើងបានធ្វើហើយនៅក្នុងថាផ្សារភ្ជាប់សាច់ញាតិសាច់សារលហិតរបស់យើងបើហើយយើងមិនធ្វើបែបហ្នឹងទេបាននេះហើយធ្លាក់ទៅក្នុងចំណុចមួយដែលយើងលាក់ផ្ដាច់ផ្ដាច់ការទំនាក់ទំនងរវាង សាច់ញាតិរបស់យើងអញ្ចឹងអាការផ្ដាច់មានចំណុចខ្លះគឺអាចផ្ដាច់បានបើសិនបើការផ្សារភ្ជាប់ឬការទៅសួរសុខទុក្ខគាត់នៅក្នុងចូលរួមកម្មវិធីអឺលេងលបែងស៊ីសងកម្មវិធីអឺច្រៀងរាំកម្មវិធីផឹកស៊ីផ្សេងផ្សេងឡាទាំងអស់ហ្នឹងអាហ្នឹងអាចយើងមិនចូលរួមបាន អាចយើងមិនចូលរួមមិនផ្សារភ្ជាប់ទៅសារនៅសំពើទាំងអស់ហ្នឹងអញ្ចឹងទាំងអស់នេះគឺសិតតែហេតុផលជាច្រើន ពីនេះច្រើនដែលយើងអស់គ្នាគួរតែដឹងថាទាំងអស់ឡើងខ្ញុំរៀបរាប់ហ្នឹងគឺជាការផ្សារភ្ជាប់សាច់ញាតិរបស់យើងយ៉ាវ៉ាឡោះអាឡាយ៉ាអល់ហាំឌុលឡាអរគុណច្រើនលោកលោកសាមីសុតដែលបានលើកឡើងអំពីនីតិវិធីឬក៏យ៉ាងថារបៀបនៃការផ្សារភ្ជាប់សិលតុររ៉ហ៊ីមដែលអ៊ីស្លាមគិតថាតើអ្វីដែលគេចាត់ទុក ថាសិលតុររ៉ហ៊ីមអញ្ចឹងការផ្សារភ្ជាប់សិលតុររ៉ហ៊ីមនេះមិនមិនមែនត្រឹមតែទៅសួរសុខទុក្ខទៅអីទេគឺ មានតែពីការសម្ដែងនៅអាយបតល្អនិយាយល្អការគោរពអន្តូនគឺអំពើល្អទាំងនោះគឺចាត់ទុកថាជាប្រយោជន៍ជាទង្វើមួយដែល ចាត់ទុកថារាប់សាច់ញាតិឬក៏សិលទុរហិមដែរអឺខ្ញុំចង់រំលឹកបន្តិចតទៅទៅនឹងចំណុចនេះដូចជាអ៊ីម៉ាមណាវវីរ៉ាហ៊ីម៉ាឡោះក៏បានលើកឡើងថាសិលទុរហិមគឺជាការធ្វើល្អទៅកាន់សាច់សាច់ញាតិសិលទុរហិមគឺជាការធ្វើល្អទៅកាន់សាច់ញាតិ ស្ថិតទៅតាមស្ថានភាពនៃការទំនាក់ទំនងដែលជួនកាលអាចធ្វើឡើងដោយទ្រព្យសម្បត្តិដែលថាឲ្យគេខ្ចីឲ្យគេជួយយលុយសតកោដូចដែលជួនបានលើកឡើងហើយជួនកាលទៀតដោយការគេថាខិតម៉ាត់គេថាការជួយ ជួយយកអាសាអឺឈឺស្កាត់យកប្រឡប់បងប្អូនរបស់យើងវាជួយមានវិធីការវិធីជំនួនដូចយើងសាប់ទៅជួយគ្នាពេលខ្លះគឺយើងឃើញថានៅក្នុងសង្គមរបស់យើងក៏ចឹងដែរ វាអាចកើតមានដែរដែលថាពេលរបស់បងប្អូនសាច់ជាតិមានការអវុធអីគឺធ្វើមិនដឹងមិនឮក៏ពេលខ្លះក៏អាចមានការដឹងដែរអញ្ចឹងនេះគឺជាទង្វើមួយដែលខុសឆ្គងដែលអាចចាត់ទុកថាយើងអត់បានរອບរອບសាច់ញាតិរបស់យើងអញ្ចឹងការទំនាក់ទំនងបែបជួយខិតម៉ាត់ការជួយគ្នាយកអាសាគ្នាថាជួយយកអាសាគ្នាទៅវិញទៅមកហើយជួនកាលទៀត ការផ្សារភ្ជាប់សិរិទ្ធរហីមគឺធ្វើឡើងដោយការ ziarah និងឲ្យសាឡាមគ្នាទៅវិញទៅមកប៉ុន្តែទៅអឺតមើលរសួលសន្ទុកឲ្យសាឡាមទៅវិញទៅមកក៏អ៊ីស្លាមចាត់ទុកថាជាសិរិទ្ធរហីមដែរនេះគឺជាប្រសាសន៍របស់អ៊ីម៉ាមណាវីរ៉ាហ៊ីម៉ាហ៊ុលឡោះតាឡាអឺអัลฮัมឌុលឡាសូមអរគុណច្រើនដល់លោកស្តាតហើយនៅកម្មវិធីរបស់យើងមិនទាន់ចាប់ឡើយទេយើងជួបជាមួយនឹងលោកស្តាតលោកម៉ានដើម្បីឲ្យលោកស្តាតបកស្រាយបន្តិចទាក់ទងទៅនឹងសិរិទ្ធរហីមនេះដែរ យ៉ាឧស្សាហ៍បាញ់មិញនេះគឺអឺឧស្សាហ៍បានលើកឡើងអំពីតម្លៃណាហៅថាផលប្រយោជន៍នៃសិលតុរហ៊ីមដែលលោកអ៊ីស្លាមផ្សារភ្ជាប់សាច់ញាតិឬក៏យើងហៅថារອບញាតិហ្នឹងគឺបានទទួលលទ្ធផលអីខ្លះចាយុវវ័យទាំងរីស្គីអឺចំណុចមួយទៀតនេះលោកចង់ឲ្យសាស្ត្របកស្រាយផ្ទុយទៅវិញថា ប្រសិនបើយើងអឺផ្ដាច់ហៅថាកាត់កាលគ្នាឬក៏អត់រອບរកគ្នាតើ យើងនឹងទទួលនៅលទ្ធផលអាក្រក់បែបណាដែរស្តាប់យ៉ាអัลហាំឌីលឡាអរគុណចំពោះស្តាប់ទុកឱកាសឲ្យលិនបានបកស្រាយម្ដងទៀតចឹងដែរយ៉ាងណាមិញយើងបានដឹងពីមុនលិនបានបកស្រាយតកតនឹងផលប្រយោជន៍តែប្រការរបស់វាហើយក៏វាមានគុណអឺសម្បត្តិហើយនឹងគុណវិបត្តិយ៉ានេះចាប់ដើមដល់ វគ្គគុណវិបត្តិរបស់វាអញ្ចឹងភាពគ្រោះថ្នាក់របស់វាពេលណាយើងផ្ដាច់ទំនាក់ទំនងសិលាតុរ៉ាហ៊ីមគឺវាវាគ្រោះថ្នាក់ខ្លាំងបើយើងមើលនៅអឺ hadith នប៊ី sallallahu alaihi wasallam ដែលនប៊ីបានបញ្ជាក់អំពី Jubair bin Mut'am យ៉ា رضي الله عنه أنه سمع النبي صلى الله عليه وسلم يقول لا يدخل الجنة قاطع يعني អញ្ចឹងហាឌីសនេះបានបញ្ជាក់ប្រាប់ថាมันអាចចូលសុរកាបានទេអ្នកដែលកោតិកោឡាសូហ្វីយ៉ានយ៉ានីកោតិអ៊ុររ៉ហ៊ីមសូហ្វីយ៉ានក៏បានបញ្ជាក់ថាកោភៈឡើយនេះអ្នកដែលផ្ដាច់ឡើយនេះគឺផ្ដាច់សាច់សាលហិតផ្ដាច់សិលាតុរ៉ហ៊ីមផ្ដាច់ទំនាក់ទំនងសាច់សាលហិតរបស់គាត់យ៉ាដែលនាំមកដោយបូខារីមូស្លីមអញ្ចឹងភាពគ្រោះថ្នាក់ថាបើសិនជាអ្នកមិនព្រម សាភ្ជាប់ជាមួយឪពុករបស់អ្នក ជាមួយមីរបស់អ្នកជាមួយមីរបស់អ្នកមីងរបស់អ្នកបងប្អូនរបស់អ្នកពុះមួយរបស់អ្នកឯងនៅក្នុងសាច់សាលោហិតរបស់អ្នកឯងទេគឺអត់បានចូល sugar របស់ Allah Subhanahu wa ta'ala ទេណានឹងភាពគ្រោះថ្នាក់របស់វាហើយនៅក្នុងហាឌីសមួយទៀតហាប៊ីមូសារ៉ាឌីយ៉ាឡោះអានហ៊ូអានណាប៊ីសល្លឡោះអាឡៃវ៉ាសាឡាំកាល់ salasatun la yadkhuluna al-jannah mutminul qalb wa qati'ur rahim wa musaddiqun bis-sihr អញ្ចឹងហាឌីសរបស់អាហ្មាត់វ៉ាអ៊ីប្នូហៃបានហាឌីសនេះនប៊ីសល្លោះសាឡាំបានចាត់ថា3ប្រភេទ3ប្រភេទដែលมันអាចចូលឈុរកើរបស់អល់ឡោះតាឡាបានទី1អ្នកដែលគេហៅថាប្រមឹកឬក៏ញៀនស្រា គាត់មិនអាចផ្ដាច់ស្រាបានទេបានន័យថាគាត់ទម្លាប់ផឹកស្រាមួយថ្ងៃដូចដូចយើងផឹកកូកាអញ្ចឹងយ៉ាអត់ផឹកកូកាយ៉ាឬក៏ផឹកទឹកក្រូចឬក៏ជនប្រមឹកយ៉ាប្រមឹកដែលគាត់ញៀនស្រាដែលគាត់មិនអាចផ្ដាច់ស្រាបានអត់បានចូល sugar ទេណាមកឯតាហាឌីណាប៊ីអត់បានចូល sugar ទេទី2អ្នកដែលអត់បានចូល sugar ដែរអ្នកដែលផ្ដាច់ស៊ីឡាទុរ៉ៃផ្ដាច់ តំណែងតំណងសាច់សាលោហិតរបស់គាត់សាច់ញាតិរបស់គាត់ឲ្យតែខឹងអីមកកាត់កាលខឹងអីមកកាត់កាលអត់រាប់រអត់ស្គាល់គ្នាយ៉ាអញ្ចឹងមានមានអ្នកខ្លះរហូតដល់ឪពុកខ្លួនឯងអត់ឲ្យទៅនិកាសកូនទៀតថាឡើងកាត់កាលឪពុកឡើងឪពុកកាត់កាលកូនអាហ្នឹងគឺជាអត់បានចូលសុនកើទេទោះបីអ្នកឯងខំអ៊ីវ៉ាដតខំសម្បះយ៉ាងយ៉ាងណាក៏ដោយចុះណាបើឯងតាមហាឌីសនប៊ីបានទេគឺអត់បានទេ ទី2ទី3អ្នកដែលជឿទៅអំពើមន្តអាគមយ៉ាសិហេតអត់បានទេណាទៅរៀនសិហេតទៅធ្វើគេធ្វើអំពើដាក់គេប្រើមន្តអាគមអមអាមនេះគឺអត់បានទេអញ្ចឹងហាឌីសបានបញ្ជាក់ប្រាប់យើងថា ភាពគ្រោះថ្នាក់របស់វា គឺខ្លាំងបើយើង បង្អែកយើងពិនិត្យមើលនៅក្នុង បន្ទូលរបស់អល់ឡោះតាឡានៅក្នុងសូរ៉ាមូហាម៉ាត់ដែលអល់ឡោះតាឡាបានបញ្ជាក់នៅក្នុងសូរ៉ាមូហាម៉ាត់អាយ៉ាត់22ហើយ23ថា Fahal asaitum in tawallaitum an tufsidu fil ard wa tuqatti'u arhamakum ណាអល់ឡោះតាឡាបានបញ្ជាក់ថាតើពួកអ្នកទៅជាយ៉ាងណាប្រសិនបើពួកអ្នកបែរចេញទៅធ្វើ អំពើវិនិច្ឆ័យកម្មនៅលើផែនដីរបស់អល់ឡោះតាឡាជាមួយនឹងពួកអ្នកផ្ដាច់សាផ្ដាច់ទំនាក់ទំនងផ្ដាច់សិក្សាលោហិតរបស់ពួកអ្នកបានន័យថាផ្ដាច់ទំនាក់ទំនងណាផ្ដាច់ ចំណងទំនាក់ទំនងសាច់ញាតិរបស់ពួកអ្នកហើយបង្កវិនិច្ឆ័យកម្មនៅលើផែនដីតើទៅជាយ៉ាងណាអល់ឡោះតាឡាបានបញ្ជាក់ទៀតដែរថាអ៊ូឡាអ៊ីកាលឡាហ្ស៊ីឡាឡាអាណាហ៊ុមុលឡោះហ្វាអសមម៉ាហ៊ុមវ៉ាអាម៉ាអាប់សារ៉ាហ៊ុមពួកទាំងនោះហើយពួកអ្នកដែលអល់ឡោះតាឡាបានដាក់បណ្ដាសា បានន័យថាឆ្ងាយពីរ៉ហ្មាត់របស់អល់ឡោះតាឡាអល់ឡោះអក្បរមិនធម្មតាទេផ្ដាច់សិលតុរ៉ហ៊ីមនេះទី1អ្នកឯង បង្កវិនិស្សកម្មនៅលើផែនដីអត់ត្រូវជាមួយអ្នកណាដឹងតែពីចាត់ការធ្វើអំពើអាក្រក់នៅលើផែនដីមិនត្រឹមតែប៉ុណ្ណោះអល់ឡោះតាឡាដាក់បណ្ដាសាទៅចំពោះពួកអ្នកដែលធ្វើដូច្នោះហើយអល់ឡោះតាឡានឹងឲ្យពួកគេមិញឯងថ្លង់ហើយនឹងងងឹតភ្នែករបស់ពួកគេនៅថ្ងៃអាខិរៈនេះភាពគ្រោះថ្នាក់ចំពោះអ្នកដែលផ្ដាច់សិលតុរ៉ាហ៊ីមផ្ដាច់ទំនាក់ទំនងសិក្សាវហັດអញ្ចឹងដោយទួនបានសុទ្ធបានបញ្ជាក់អញ្ចឹង ដើម្បីយើងផ្សារភ្ជាប់យើងត្រូវតែមានការទេសួរសុខទុក្ខណាតាមទូរស័ព្ទរបស់យើងតាម WhatsApp របស់យើងឬក៏តាម Messenger ទំនាក់ទំនងគេហៅថាការទំនាក់ទំនងនៅសង្គមវាមានភាពងាយស្រួលដូច្នោះខ្ញុំចង់លើកឡើងតិចទូនរំលីទាក់ទងនឹងវាគ្រោះថ្នាក់កន្លែងហ្នឹងចឹងហើយបានជាអះលុសុនះវលជាម៉ា គាត់ជំរុញឲ្យយើងផ្សារភ្ជាប់ស៊ីឡាទុររ៉ាហ៊ីមទោះបីអ្នកនឹងធ្វើអាក្រក់ដាក់យើងក៏ដោយចុះទោះបីអ្នកនឹងធ្វើអាក្រក់ដាក់យើងហើយមិននិយាយចូលយើង កាត់ការយើង យើងត្រូវតែផ្សារភ្ជាប់ជាមួយនឹងគាត់យើងត្រូវតែសបត់អត់ធ្មត់ហើយនោះជាយើងនិយាយល្អជាមួយគាត់ពីព្រោះវាគ្រោះថ្នាក់ខ្លាំងវាគ្រោះថ្នាក់ភាពគ្រោះថ្នាក់របស់វានោះគឺយើងមិនអាចថាគាត់កាត់យើងយើងក៏កាត់គាត់វិញបានទេគាត់ខុស ពេលដែលគាត់ផ្ដាច់ទំនាក់ទំនងជាមួយយើងអឺទួនបានន័យថាគាត់ខុសមួយហើយគាត់ខុសហើយហើយបើយើងដឹងគាត់ខុសហើយយើងទៅផ្ដាច់ពីគាត់ដែរបានថាយើងចូលរួមខុសជាមួយគាត់ដែរយ៉ាខុសដែរចឹងហើយបានជាអាលុសុណាវលជាម៉ាអាឲ្យជំរុញឲ្យយើងមានការផ្សារភ្ជាប់ស៊ីឡាទុររ៉ាហ៊ីទោះបីអ្នកនឹងអាក្រក់ជាមួយយើងក៏ដោយចោះអញ្ចឹងវាចូលនឹងហាឌីសមួយហាឌីសដែលនប៊ីសល្លឡាហ៍បានបញ្ជាក់ថា សលឡោះពុំមែនយ៉ាសលសឡាមអានគាត់ថាពុំមែនអ្នកដែលផ្សារភ្ជាប់ជីឡាតរ៉ាហ៊ីមនឹងជាមួយសាច់សាលហិតដែលយើងស្រឡាញ់គ្នាដែលគេធ្វើល្អដាក់យើងតែប៉ុណ្្នឹងទេក៏ប៉ុន្តែការដែលយើងផ្សារភ្ជាប់ជីឡាតរ៉ាហ៊ីមទៅទៅចំពោះបុគ្គលណាដែលគាត់ផ្ដាច់ពីយើងហើយយើងទៅផ្សារភ្ជាប់ជាមួយគាត់វិញណាមែនអាឡាំស៊ីឡាតរ៉ាហ៊ីមណាស៊ីឡាតរ៉ាហ៊ីមជាមួយអ្នកដែលធ្វើល្អដាក់យើង សិលទូរ៉ហ៊ីមជាមួយទាំងបងប្អូនដែលនៅគៀកគៀកនឹងយើងដែលដែលគាត់ផ្សារជាប់មកយើងដែលគាត់ផ្ដាច់យើងយើងអត់ទៅផ្សារជាប់ជាមួយគាត់អានឹងហើយភាពគ្រោះថ្នាក់ហើយក៏មានហាឌីសណាប៊ីបានចែកថាអឺការដែលសិលទូរ៉ហ៊ីមនេះដែរត្រូវបានព្យួរនៅអរស្បអល់ឡោះតាឡានេះណាហើយបានផ្សារជាប់អល់ឡោះតាឡានឹងផ្សារជាប់ជាមួយនឹងហ្នឹងមានហើយដែលបានផ្ដាច់ទំនាក់ទំនងអល់ឡោះតាឡានឹងផ្ដាច់ទំនាក់ទំនងជាមួយបុគ្គលហ្នឹងអញ្ចឹងនេះហៅថាយ៉ាងភាពគ្រោះថ្នាក់របស់វា ដែលយើងមិនអាចមើលរំលងបានចាសូមអរគុណទួតចូលចូលរួមប៉ុណ្ណឹងចាអឺសាស្ត្រអឺតកតនៅអ្វីដែលលោកសាស្ត្របានលើកឡើងមិញគឺចង់ឲ្យសាស្ត្របន្ថែមបន្តិចវាភ្លឺបន្ថែមបន្តិចណាព្រោះនៅក្នុងសង្គមរបស់យើងគឺយើងឃើញច្បាស់ហើយថាមានការលើកឡើងជាច្រើននៅក្នុងចំណោមអ្នកសាស្ត្ររបស់យើងថាបើសិនជាណាធម្មតាការរស់នៅ ណាធម្មតាការនោះកាលណាគេគេមកយើងយើងតគេវិញអត់និយាយថាអីមកណាជាមកហ្នឹងហៅថាជាអំណោយជាការរាប់រងជាការស្រឡាញ់អញ្ចឹងណាកាលណាគេធ្វើល្អយើងយើងធ្វើល្អគេវិញកាលណាអឺគេអត់ធ្វើល្អមកយើងទេគេមិនសូវវិវល់យើងយើងក៏មិនសូវវិវល់គេវិញដែរអានេះគេនិយាយពីតំណែងតើទស្សនៈហ្នឹងយើងអាចយកមកប្រើការបានហើយគិតថាវាជារឿង ថារួចគ្នាណារួចគ្នាណាគេអត់ដែលយើងមានកម្មវិធីដល់អញ្ជើញគេគេអត់ដែលមកអញ្ចឹងគេអត់ដែលអញ្ជើញអញ្ចឹងយើងមិនបាច់អញ្ជើញគេវិញទេអាហ្នឹងជាគេទស្សនៈមួយត្រឹមត្រូវទេក្នុងសង្គមរស់នៅរបស់យើងអឺតាមការពិតស្តាតតតនឹងការដែលសិលាតុររ៉ាហីមនេះហូកុំវាបើយើងគិតហូកុំវ៉ាចាប់យ៉ាវ៉ាចាប់វ៉ាចាប់បានន័យថាមិនមែនគឺជាប្រការដែលសុណាត់ដែលធម្មតាបានទេ អញ្ចឹងការដែលសិលតុររ៉ហ៊ីមគឺការដែលយើងធ្វើល្អណាយើងអះសានប្រកបយើងសហការជាមួយគាត់យើងរាប់អានគាត់ដើម្បីអល់ឡោះស៊ុបហានាហ៊ូវតាឡាដោយមិនមែនបំណងអ្វីមួយប្រសិនបើគាត់មិនរាប់អានយើងក៏ប៉ុន្តែយើងត្រូវរាប់អានជាមួយគាត់ពីព្រោះយើងត្រូវយល់ថាកាលណាយើងផ្ដាច់ស៊ីឡាតុររ៉ហ៊ីមិញឯងវាស្ថិតនៅក្នុងមីនមីនអីគេកាបាអ៊ីរិសឌូនូប ស្ថិតនៅក្នុងគ្រួសារធំអញ្ចឹងខ្លាចអល់ឡោះស៊ុបហានហួតាឡាបានដាក់ថាយើងពេលណាយើងអត់បានទៅរករកគេទេឧទាហរណ៍យើងអន់ចិត្តមួយគេហ្នឹងចឹងមិនទៅចូលរួមទេដោយសារខឹងចឹងអាហ្នឹងខ្លាចវាចូលនៅក្នុងបកាហ្នឹងយ៉ាចូលនៅក្នុងបកាដែរអល់ឡោះស៊ុបហានតាឡាហាមឃាត់ហើយវាស្ថិតនៅក្នុងគ្រួសារធំតែកុំអោយយើងនៅក្នុងចិត្តរបស់យើងថាយើងចង់ផ្ដាច់ ណាអាមួយឧទាហរណ៍កម្មវិធីឧទាហរណ៍ថាយើងចង់ទៅចូលរួមចូលអីនេះបើយើងទៅនេះអាហ្នឹងវាមិនជាបញ្ហាទេក៏ប៉ុន្តែតកតនឹងថាការទំនាក់ទំនងពុះមួយអ៊ីស្លាមជាលទ្ធរ៉ាហ៊ីមរបស់យើងការផ្សារភ្ជាប់ណាធ្វើល្អដាក់គ្នាទៅវិញទៅមកហ្នឹងអាហ្នឹងគឺជាកតបកិច្ចរបស់យើងគឺជាហូកុំសរៈបានប្រើហើយវាគឺជាវាយបដែលយើងមិនអាចខានបានរហូតដល់មានគេសួរ Sheikh Saleh Al Fauzan ថាតើ ប្រសិនបើគ្រួសាររបស់យើងណាភរិយារបស់យើងគាត់ចង់ទៅសួរសុខទុក្ខឪពុករបស់គាត់ឬក៏ម៉ាក់របស់គាត់ណាបងប្អូនរបស់គាត់យើងអត់ឲ្យទៅបានអត់អាហ្នឹងអត់បានទេហើយប្រពន្ធហ្នឹងក៏ត្រូវស្ដាប់ប្តីដែរថាប្តីអត់ឲ្យទៅកុំទៅអត់ទេត្រូវទៅទៅมันអាចស្ដាប់ប្តីនៅប្រការដែលម៉ាក់សិទ្ធនឹងអល់ឡោះសុបានតាឡាបានទេយ៉ាអញ្ចឹងយើងស្ដាប់ស្ដាប់នៅអ្វីដែលល្អស្ដាប់នៅអ្វីដែលត្រូវនឹងហុកុំចរៈប្រសិនបើផ្ទុយ គឺហាឌីសនប៊ីបានបញ្ជាក់ទៀតដែរថាมันអាចតអាត់ទៅចំពោះម៉ាក្លោកលីម៉ាស៊ីអតិឡាដើម្បីប្រឆាំងនឹងអាឡាតាឡាអត់បានទេអញ្ចឹងកន្លែងហ្នឹងយើងត្រូវតែហៅថាបើកចិត្តឲ្យទលាយហើយយើង ធ្វើយ៉ាងណាដើម្បីឲ្យ ការទំនាក់ទំនងសិលាតុរ៉ាហ៊ីមពោះមួយរបស់យើងជាពិសេសសាច់សាលហັດនិងអឺសាច់ញាតិរបស់យើងឲ្យបានល្អ ហើយនឹងជាមួយនឹងអ្នកដតីក៏យើងត្រូវតែផ្សារភ្ជាប់ទៅទូរ៉ាហ៊ីមពោះមួយអ៊ីស្លាមរបស់យើងចឹងដែរយ៉ាវ៉ាឡោះវ៉ាឡាំយ៉ាអัลฮัมឌីលឡាអរគុណច្រើនដល់អ៊ស្តាតអឺសេខុកម៉ាន់ដែលធ្វើការបកស្រាយអំពីគ្រោះថ្នាក់នៃការកាត់ផ្តាច់សិលតុរ៉ាហ៊ីមអឺជាចុងក្រោយជួបជាមួយនឹងអ៊ស្តាតម៉ាន់សូរដើម្បី ចង់ដឹងចង់ឲ្យស្ដាប់លើកឡើងអំពីអ្វីដែលឃើញទិដ្ឋភាពក្នុងសង្គមរបស់យើងណាការកាត់ការគ្នាការកាត់ការគ្នាកាត់អត់រាប់រកគ្នាភាច្រើនណាកើតមាននៅក្នុងសង្គមរបស់យើងដោយហេតុផលណាដោយហេតុផលប្រទោគ្នាឬក៏ទស្សនៈផ្សេងគ្នាលក្ខណៈតើចំណុចទាំងអស់ហ្នឹងតើឧស្សាហ៍មានអ្វីដែលជាការនសិហាត់ដែលទេឧស្សាហ៍ យើងនិយាយឲ្យចំចំទៅការមិនរាប់រកគ្នាដោយសារយល់ឬក៏អ្នកខ្លះគិតថាបាត់អត់ខុសគ្នាអញ្ចឹងណាតែអញ្ចឹងចំណុចនេះតើសតមានអ្វីសម្រាប់ធ្វើការតាមផ្សាយដល់បងប្អូនសាយើងទេសតអត់សតអត់លឺទូរំលាលឺថាមិនយ៉ាហឡូលឺអត់លឺថាមិនលឺទៅលឺយ៉ាយ៉ាលឺលឺ ថាមិនថាមិនអឺចង់ឲ្យទូនបញ្ជាក់តិចនៅគ្រាចុងក្រោយនេះតកតងអ្វីដែលកើតមាន ពិតជាក់ស្ដែងក្នុងសង្គមស្នារបស់យើងដែលអ្នកខ្លះមានការអអន់ចិត្តគ្នាកាត់ការគ្នាអត់រាប់រកគ្នាដោយលេះហេតុផលផ្សេងផ្សេងហើយក្នុងចំណោមហេតុផលទាំងនោះឃើញថាអ្នកខ្លះយល់ថាការមកសហគមន៍ខុសគ្នាឬក៏សាសនាខុសគ្នាឬខុសគ្នាអញ្ចឹងណា តើចំណុចហ្នឹងឧស្សាហ៍គួរតែមានការណាសិហាត់បែបណាខ្លះដើម្បីជាការរំលឹកដល់សាសនាអ៊ីស្លាមរបស់យើងដើម្បីកុំឲ្យមានការបែកបាក់ឬជាការការអន់ចិត្តកាត់ការគ្នាក្នុងសង្គមអ៊ីស្លាមរបស់យើងយ៉ាអល់ហាំឌុលឡាបើយើងមើលភាពជាក់ស្ដែងនៃការផ្ដាច់ការទំនាក់ទំនងការផ្ដាច់ការទំនាក់ទំនងនេះជាវាបង្ការដូច យកថ្នាក់មួយដែលអឺស្តាតលោកម៉ានបានបញ្ជាក់ប្រាប់ដល់បងប្អូនស្ត្រីឥស្លាមរបស់យើងហើយក៏ប៉ុន្តែយើងគួរតែដឹងដែរមូលហេតុដែលធ្វើឲ្យការផ្ដាច់នៃការទំនាក់ទំនងផ្សារភ្ជាប់សាច់សារលហិតនេះគឺវាមានមូលហេតុច្រើនបើយើងមើលទៅណាចឹងហើយបានដែរយើងគួរតែដឹងហើយអំពីមូលហេតុហេតុផលធ្វើឲ្យយើង ផ្ដាច់នៃការទំនាក់ទំនងការភ្ជាប់សាច់សាររហិតរបស់យើងគឺទីមួយដោយសារយើងល្ងងដោយសារយើងមិនបានដឹងឲ្យបាន ច្បាស់លាស់អំពីអាយ៉ាអាយ៉ាអល់កុរអានហើយនិងហាឌីសហាឌីសណាប៊ីដែលពាក់ព័ន្ធទៅនឹងការប្រជុំរុញឲ្យយើងមានការទំនាក់ទំនងទោះបីថាយើងអឺហៅថាទោះបីយើងមាននៅក្នុងចិត្តរបស់យើងបែបណា យើងគួរតែរំសាយចោលការអអន់ចិត្តការគុំគួនជាមួយនឹងគ្នាការមិនសบายចិត្តជាមួយនឹងគ្នាព្រោះអីដោយសារថាការគំនាក់ទំនងរវាងសាច់សាលហិតរបស់យើងនេះគឺមិនមែនធ្វើដោយចិត្តយើងទេគឺធ្វើតាមបទបញ្ជាអល់ឡោះធ្វើតាមបទបញ្ជារ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសឡាមបទបញ្ជាអល់ឡោះនិងបទបញ្ជារបស់ណាប៊ីអញ្ចឹងនៅពេលណាយើងអឺ អត់ដឹងអត់ចេះអត់ស៊ីជំរូវនៅការផលប្រយោជន៍លទ្ធផលដោយគុណលោកបានបានប្រាប់មូលហេតុដែលនាំឲ្យជួល Sugar គឺដោយសារនៃការតំណែងរបស់យើងពីការផ្សារភ្ជាប់របស់យើងនេះជាហេតុផលធ្វើឲ្យជួល Sugar ហើយនប៊ីបានប្រថាបានជួល Sugar ទេនៅផ្នែកសៀបទុរហ៊ីមដល់ពេលយើងយកទាំងអស់ហ្នឹងមកពិចារណាទៅយើងទាំងអស់គ្នាក្នុងនាមដែលជាអ្នកមាន ជំនឿនឹងអល់ឡោះស៊ុបហានវតាឡាយើងគួរតែអីគេយើងគួរតែ ផ្សារភ្ជាប់ទំនាក់ទំនងនឹងឲ្យបានច្រើនដើម្បីដើរតាមនៅសុណាននប៊ីហើយចំណុចទី2មូលហេតុជួនកាលដែលធ្វើឲ្យមនុស្សនឹងផ្ដាច់ការទំនាក់ទំនងគឺដោយសារអ៊ីម៉ានខ្សោយអាការតុកខ្វល់របស់អល់ឡោះតាឡានឹងខ្សោយគិតអំពីតែអឺហៅថាយកឈ្នះដោយសារគេដាច់អ្នកម្ដងមកយើងចឹងយើងតបទៅវិញតែអត់រាប់អានវាវិញអាហ្នឹងដោយសារយើងប្រើយកឈ្នះទៅវិញទៅមកហ្នឹងធ្វើឲ្យ ចាត់ទុកថានេះគឺអ៊ីម៉ានខ្សោយហើយចំណុចមួយទៀតគឺដោយសារអីដោយសារការដាច់អ្នកម្ដងឡើយមិនទៅគិតគូរដោយសារគាត់មានស៊ីហ្វាត់តកបុរហើយគាត់មានស៊ីហ្វាត់តកបុរអញ្ចឹងនៅពេលណាគាត់មានស៊ីហ្វាត់តកបុរស៊ីហ្វាត់អឺអឺអេងអានបកែខ្លាំងអញ្ចឹងធ្វើឲ្យគាត់ហ្នឹងមានអារម្មណ៍មិនចេះញោមអ្នកណាមិនចេះញោមទៅអ្នកណា ចឹងហើយបានបានសូមអំពាវនាវចំពោះបងប្អូនសាសនាអ៊ីស្លាមរបស់យើងទាំងអស់គ្នាយើងត្រូវជៀសវាងអំពីការតកាបូរអំពីសិក្សាស្វែងយល់អ៊ីស្លាមយើងឲ្យច្បាស់អំពីការតំណងមួយគ្នានេះដើម្បីយើងអនុវត្តតាមមាគ៌ានិងដើរតាមសុណាស់នប៊ីសល្លឡាឡាមព្រោះបើសិនជាមិនមកហាឌីសជាច្រើនហើយហាឌីសច្រើនណាស់ដែលជំរុញបញ្ជាក់ឲ្យយើងធ្វើការផ្សារភ្ជាប់សិទ្ធិរ៉ាហ៊ីមរវាងគ្នានឹងគ្នានេះហើយដូច្នេះ អឺនៅចុងក្រោយបើលិនអត់មានអ្វីវែងឆ្ងាយទេគាត់សុំតាមប៉ុណ្ណឹងថាទៅទាំងអស់នេះគឺយើងធ្វើមើលល្អហើយយើងនឹងសំថាទទួលបានប៉ះឡាពីអល់ឡោះទទួលបានសុរកាអល់ឡោះដោយសារតែយើងផ្សារភ្ជាប់សញ្ញាតរបស់យើងប៉ុន្តែប្រសិនបើសញ្ញាតរបស់យើងគាត់យើងមើលឃើញថាគាត់ធ្វើប្រាជ្ញានឹងមាគីអល់ឡោះធ្វើប្រាជ្ញាផ្ទុយនឹងសុណាណាប៊ីតែគាត់មិនគាត់បានអត់ពេញកតាបកិច្ចអល់ឡោះតាឡាយើងមិនផ្ដាច់ការដំណងមួយគាត់ទេយើងត្រូវតែនាំគាត់ យើងត្រូវទៅបញ្យល់គាត់យើងត្រូវតែដាស់តឿនគាត់ដើម្បីឲ្យមកដល់តាមសុណាដើរតាមបទបញ្ជាអល់ឡោះបើសិនណាយើងបដាច់បានន័យថាគាត់កាន់តែឆ្ងាយកាន់តែទៀតហើយអញ្ចឹងទោះបីគាត់ធ្វើបណ្ណាគាត់ធ្វើអ្វី យើងត្រូវព្យាយាមយ៉ាងម៉េចដើម្បីផ្សារភ្ជាប់សិទ្ធរ៉ាហ៊ីមហ្នឹងអ៊ីនសាអល់ឡោះតាឡាយើងនឹងអាចទទួលបានជោគជ័យប៉ុន្តែបើសិនយើងឃើញគាត់ធ្វើខុសនឹងអល់ឡោះគាត់អត់បានគ្រប់តាមបទបញ្ជាអល់ឡោះហើយយើងបដាច់ជាមួយគាត់កាត់ការគាត់ចោល នោះមិនមែនជាផ្លូវអ៊ីស្លាមដែលឲ្យយើងធ្វើដូច្នោះទេយើងត្រូវតែផ្សារភ្ជាប់ហើយណែនាំរំតាពីមកគាត់គឺឃើញថាគាត់នឹងធ្វើបានល្អពីយើងមកយ៉ាសោលអ៊ីហ្សានអ៊ីលអ៊ីហ្សានពេលណាយើងធ្វើល្អទៅអល់ឡោះតាឡានឹងឲ្យផលល្អមកពួកយើងវិញវ៉ាឡោះអាយ៉ាអលហាំឌីលឡាអរគុណច្រើនដល់ឧស្សាហ៍មសូតក្នុងការផ្ដែផ្ដាំពោពេញទៅដោយអត្ថន័យនេះហើយចុងក្រោយជាមួយ សិស្សលោកម៉ានដោយសារមានសំណួរអ្នកទស្សនារបស់យើងម្នាក់ដែលគាត់មានសំណួរចង់ចោទសួរដែរហើយសូមដល់ឱកាសនេះជូនដល់ស្រុកម៉ានដោយសារអ៊ីនធឺណិតរបស់គាត់រលូនហើយសម្លេងបានច្បាស់អញ្ចឹងណាអឺសំណួររបស់បងស្រីហាលីសាយូសុបដែលគាត់សួរថាឧស្សាហ៍បើសិនបើមានការចែកតសម្បត្តិចែកបរិយណាមិនស្របតាមគំនិតអ៊ីស្លាម តើមានផលប៉ះពាល់ដែរឬទេយ៉ាអញ្ចឹងឃើញថាសំណួរនេះគឺសំខាន់ដែរពីព្រោះថាតកតងទៅនឹងប្រធានបទរបស់យើងអឺសេរ៉ាតុលរ៉ាហ៊ីមកុំឲ្យកាត់កាងនេះឲ្យឆ្លាញ់គ្នានេះហើយប៉ុន្តែតកតងនឹងប្រយោជន៍ត្រត់បាត់ខ្លះគឺថាការចែកគេមរតកហ្នឹងក៏វាអាចនាំឲ្យបងប្អូនជ្រុកគ្នារហូតដល់កាត់ការគ្នារសារនេះបាននេះនេះបាននោះអញ្ចឹងក៏អាចមានដែរអញ្ចឹងវាតកតងទៅនឹងប្រធានបទរបស់យើងអញ្ចឹងចង់ឲ្យឧស្សាហ៍ លើកឡើងជាពិសេសចម្លើយចំចំនួនថាប្រសិនបើមានការចែកទ្រព្យសម្បត្តិវរេសមិនស្រាប់មិនស្របតាមប្រព័ន្ធស្លាមតើមាន ផលប៉ះពាល់ដែរឬទេយ៉ាសូមជឿចាយ៉ាអัลฮัมឌីលឡាអរគុណច្រើនចំពោះបងស្រីឬក៏ខាងអ្នកទស្សនារបស់យើងគាត់បានសួរយ៉ាងបងអូនស្រីហ្នឹងហើយអរគុណច្រើនដែលបានចូលរួមនិងសួរនៅហុកុំនេះ ចឹងដែរតកតងនឹងការដែលយើងចែកវរិសមិនស្មើគ្នានេះមានន័យថាយើងទទួលសិទ្ធិរបស់អ្នកដតីពីព្រោះហុកមរបស់អល់ឡោះតាឡាបានកំណត់ដាក់មកលើអឺលើទ្រព្យសម្បត្តិគេមរតកដែលត្រូវចែកម្នាក់ឯងគឺមានអឺចំណែករបស់វាបរោះទីទទួលពីផ្នែកស្ត្រីមួយផ្នែកអញ្ចឹងទៅហើយនឹងឪពុកអញ្ចឹងទទួលតាម ច្បាប់របស់អល់ឡោះសុបតាឡាពេលណាយើងចែកអត់ស្មើបានន័យថាយើងឲ្យទៅកូនស្រីលើសឬក៏ឲ្យទៅខាងបងប្អូនឬក៏យើងឲ្យទៅខាងអឺមីងច្រើនជាងឬក៏ខាងឪពុកច្រើនជាងខុសក្នុងកំបអល់ឡោះតាឡាបានន័យថាអត់បានទេយើងយកទ្រព្យសម្បត្តិអ្នកដតីទៅឲ្យអ្នកនោះទទួលអញ្ចឹងអល់ឡោះតាឡាប្រើ yusikumullahu fi auladikum អល់ឡោះតាឡាបានប្រើឲ្យពួកអ្នកមានឯងគឺផ្ដល់ឲ្យ កូនរបស់អ្នកឯងប្រុសបាន2ស្រីបាន1អញ្ចឹងយើងត្រូវអនុវត្តតាមហ្នឹងហើយនឹងអល់ឡោះតាឡាប្រាឲ្យយើងវ៉ាឌីលូឲ្យយើងធ្វើអាដិល រវាងកូនចៅរបស់យើងហើយអល់ឡោះតាឡាបានប្រើទៀតនៅក្នុងកូរ៉ានចូលពួកអ្នកកាន់ជាប់ក្នុងភាពអាដិលយុត្តិធម៌ទៅចំពោះអ្នកដែល ក្រោមអង្វាតរបស់ពួកអ្នកឬក៏អ្នកដែលទទួលគេមរតកយើងមិនអាចយកតាមយល់របស់យើងឬក៏យើងថាកូនពៅយើងឲ្យច្រើនចុះណារសារគាត់កូនពៅមិនមែនដូច្នោះទេ គឺត្រចែកតាមហុកុំសារៈដែលអល់ឡោះតាឡាបានដាក់កតបកិច្ចបានដាក់ហ្វរឌូណាមកចំពោះយើងទាំងអស់គ្នាដើម្បីឲ្យគាត់ទទួលហក់របស់គាត់បើពុំដូច្នោះទេយើងនឹងទៅយកហក់របស់អ្នកដតីយកទ្រព្យសម្បត្តិកូនដូចគ្នាដែលគាត់ទៅទទួលបានច្រើនហ្នឹងយើងយកទ្រព្យសម្បត្តិរបស់គាត់ទៅឲ្យអ្នកដែលមិនមែនអ្នកដែលស៊ីទទួលទ្រព្យសម្បត្តិច្រើនអញ្ចឹងបានន័យថា ទទួលទ្រព្យសម្បត្តិដោយ batil ចឹងអល់ឡោះតាឡាបានហាមគាត់ចឹងកន្លែងហ្នឹងចង់បញ្ជាក់ប្រាប់ថាបងប្អូនយើងទាំងអស់គ្នាយ៉ាលំជួសូមផ្ដែផ្ដាំដល់បងប្អូនសាសនាអ៊ីស្លាមរបស់យើងទាំងអស់គ្នាដែលមានការកោតខ្លាចចំពោះអល់ឡោះតាឡាចូលយើងរក្សាហើយបែងចែកធ្វើយ៉ាងណាឲ្យស្របតាមហុកមរបស់អល់ឡោះសុបហានវតាឡាបើមិនដូច្នោះទេប៉ុន្តែយើងនឹងទទួលអាម៉ាណាហើយយើងនឹងទទួលខុសត្រូវនៅទង្វើដែលយើងធ្វើហ្នឹងហើយយើងនឹងទទួលនៅតនកម្មរបស់អល់ឡោះសុបហានវតាឡាអញ្ចឹងហើយដែលយើងភ័យខ្លាច យើងត្រូវតែសួរហើយទៅបែងចែកឲ្យបានត្រឹមត្រូវឲ្យបានអតិលហើយបើយើងនៅចែកតន់កត់នៅរស់ក៏យើងត្រូវហៅក្រុមគ្រួសារហៅអ្នកដែលទទួលគេមកដកអ្នកដែលទទួលទ្រព្យសម្បត្តិហ្នឹងឲ្យគាត់ឯកភាពនៅសិនមុននឹងយើងចែកអត់មានថាអូយើងធ្វើសម្បត្តិឆ្ងាត់ឆ្ងាត់ហើយយកទៅឲ្យទៅគាត់ហើយចាំឆ្លាតចាំយកសម្បត្តិហ្នឹងយកបង្ហាញអាហ្នឹងអត់បានទេយ៉ា ចឹងវ៉ាស៊ីយ៉ាចូលនឹងហុកមផ្សេងទៀតបើវ៉ាស៊ីយ៉ាមួយភាគ3មិនអាចទៅឲ្យគាត់ទាំងអស់ទេនៅប្រកសម្បត្តិវ៉ាឡោះអាឡាំយ៉ាយ៉ាអល់ហាំឌុលឡាអរគុណច្រើនសម្រាប់សេបុកម៉ានដែលបានបកស្រាយនៅសំណួរហើយមុននឹងចប់ខ្ញុំសូមមានយោបល់បន្ថែមតិចទាក់ទងទៅនឹងសំណួរដែលអឺបងស្រីបានលើកឡើងថាចែកទ្រព្យសម្បត្តិខុសពីគុំសរៈមានប៉ះពាល់ដែរឬទេ ចម្លើយគឺប៉ះពាល់ប៉ះពាល់ទីមួយគឺដូចទូនបានលើកឡើងអញ្ចឹងអ្វីដែលគេត្រូវបានយើងឲ្យគេអញ្ចឹងមានន័យថាយកទ្រព្យសម្បត្តិរបស់គេហើយណាដូចទូនបានលើកឡើងអញ្ចឹងហើយប៉ះពាល់ទី2គឺប៉ះពាល់សង្ថាប្រឆាំងនឹងអល់ឡោះដែលអល់ឡោះតាឡាប្រាប់ថាវលយហ្ទរិលឡាឌីឡាយខាលីហ្វូនអានអមរីហ៊ីអនទុស៊ីបហ៊ុមហ្វិតណាអូយូស៊ីបហ៊ុមអាដាប៊ុនអាលីចូលប្រយ័ត្នប្រុងប្រយ័ត្នដែលធ្វើខុសកិច្ចការរបស់បញ្ជារបស់អល់ឡោះតាឡាហ្នឹង ផ្លាច់ក្រែងចូលនៅ fitness ទទួលរងនៅ fitness ឬក៏ adapt ដល់ឈឺផ្សារនៅថ្ងៃទីអាម៉ាត់អញ្ចឹងយើងត្រូវដឹងថានេះគឺតកតងទៅនឹងការបែងចែកវេលានេះគឺជាច្បាប់របស់ Allah Taala បរិទតមីន Allah ជាកតាបកិច្ច fardu មកពី Allah Subhanahu Wa Taala អញ្ចឹងបើយើងដឹងថាវាមកពី Allah Taala គឺយើងត្រូវតាមហើយមួយទៀតគឺយើងត្រូវដឹងក្នុងអារម្មណ៍របស់យើងថា Allah Subhanahu Wa Taala មហាយុត្តិធម៌ តែពិតយើងគិតថាចែកទៅតាមអ្វីដែលយើងគិតអ្វីដែលយើងចង់យើងគិតថាយុទ្ធធរស្មារភាពនេះប៉ុន្តែអាហ្នឹងអ្វីដែលយើងគិតតែធៀបពិតរបស់វាគឺមិនអាចស្មារភាពទេតោះតែធ្វើតាមអ្វីដែលអនុសារផ្នែកផ្នែកទៅវាជាយុទ្ធធរប្រកបហើយយើងត្រូវដឹងថា អ្នកដល់ភាពយុទ្ធធរហ្នឹងមិនមែនជាមនុស្សយើងដែលដែលមានសមត្ថភាពដល់យុទ្ធធរលើលោកនោះទេ គ្មាននរណាម្នាក់ដល់លភាពយុទ្ធធម៌ប្រសើរថ្លៃថ្លាជាងអល់តាឡានោះទេអញ្ចឹងបើអល់តាឡាជាអ្នកដែលយុទ្ធធម៌បំផុតហើយក៏ដាក់ច្បាប់មកដើម្បីភាពយុទ្ធធម៌បំផុតហើយបើជាយើងថាវាមិនស្មើភាពវាមិនយុត្តិធម៌អញ្ចឹងមានន័យថាយើងនឹងចេះជាអល់ឡោះសុបហានតាឡាអញ្ចឹងចំណុចនេះហើយដែលនឹងទទួលរងនឹងការរមៀននៅការធ្លាក់នៅក្នុងនរកឬក៏នៅក្នុងអាសាបរបស់អល់ឡោះសុបហានវតាឡាអញ្ចឹង វាប៉ះពាល់ទាំងគេប្រវាញ់ហាក់របស់អ្នកដតីវាប៉ះពាល់ទៅនឹងការក្បត់មិនធ្វើតាមបទបញ្ជារបស់អល់ឡោះសុបហានតាឡាវាប៉ះពាល់ទៅនឹងមិនគោរពទៅចំពោះច្បាប់របស់អល់ឡោះសុបហានតាឡាដែលបានចែកមកអញ្ចឹងឃើញថានេះគឺជារឿងមួយដែលគ្រោះថ្នាក់ដែលសង្គមស្លាមរបស់យើងបច្ចុប្បន្ននេះមានជាច្រើនកិច្ចវេះពីការចែកម្រេះកិច្ចវេះពីការចែកមរតកនេះដោយគិតថា លេសថាបានបន្សល់ទុកយ៉ាងនេះយ៉ាងនោះលក្ខណៈអញ្ចឹងអ្វីដែលយើងទាំងគ្នាគួរធ្វើជាឧទាហរណ៍យើងទៅតក្វា ខ្លាចចំពោះអល់ឡោះតាឡាជាពិសេសណាខ្លាចអល់ឡោះតាឡាខ្លាចអាដារបស់អល់ឡោះតាឡាហើយធ្វើនៅអ្វីដែលជាច្បាប់ដែលមានចែងនៅក្នុងអល់កុរអានទាំងគ្នាសង្ឃឹមថាយើងនឹងទទួលបានសារប្រយោជន៍ក៏ដូចជាជោគជ័យតាំងពីលោកីរហូតដល់ថ្ងៃអាខិរៈជាមួយបងប្អូនអ៊ីនសាអល់ឡោះ ហើយមកដល់ពេលនេះឃើញថាពេលវេលារបស់យើងក៏ឈានដល់ទីបញ្ចប់ទៅហើយដែលយើងមានការផ្សាយរយៈពេល1ម៉ោងហើយទន្ទឹមនេះក៏សូមអធិស្ឋានផងដែរពីទស្សនិកជននិងបងប្អូនទាំងអស់ដែលវិស័យវិក្កមរបស់យើងស៊ូនមូហាម៉ាត់ហាសាន់គាត់មានបញ្ហាខាងអ៊ីនធឺណិតក្នុងថ្ងៃនេះ ខាងសេវាដូចចេះចូលមកមិនបានអញ្ចឹងហើយធ្វើឲ្យយើងទី1ខកខានពេលវេលាមានថាយើងយឺតពេលតិចដើម្បីរង់ចាំហើយនៅតែមិនបានដដែលអញ្ចឹង សូមអធិស្ឋានសង្ឃឹមថាលើកក្រោយគឺយើងនឹងជួបគ្នាអឺសម្រាប់ពីគុណរបស់យើងគ្រប់ទាំង3តែម្ដងអ៊ីនសាអល់ឡោះអញ្ចឹងសម្រាប់ពេលនេះគឺយើងដល់ពេលវេលាដល់ទីបញ្ចប់ទៅហើយសូមអរគុណដល់ការទស្សនានិងការចូលរួមជាពិសេសសំណួរយោបល់របស់បងប្អូនទាំងអស់គ្នាដែលបានតាមដានក្នុងការផ្សាយរបស់យើងក្នុងរយៈនេះសូមទូអរដល់ Allah Subhanahu Taala ឲ្យផ្ដល់ hidayah និងផ្ដល់នូវ rizki ជាពិសេសផ្ដល់នូវអារម្មណ៍សប្បាយរីករាយ ក្នុងការទំនាក់ទំនងសិលធម៌រហេមរបស់យើងតាំងពីទុនយ៉ារហូតដល់ថ្ងៃអក្រិតក៏យើងនៅតែជាបងប្អូនជាសិក្សាលោហិតជាបងប្អូនពុទ្ធមួយស្រារបស់គ្នាសុខសាន្តទាំងក្នុងទុនយ៉ាសុខសាន្តទាំងថ្ងៃអក្រិតនៅក្នុងឋានសួគ៌របស់អល់ឡោះតាឡាទាំងគ្នាអាមីយ៉ារ៉ាប់អាមីនចឹងសម្រាប់ពេលនេះសូមអឺរំលាហើយជួបគ្នានៅក្នុងកម្មវិធីនៅ នៅក្រោយទៀតអ៊ីនសាអល់ឡោះ